ហេះបណ្ដែតបណ្ដោយយើងឃើញតម្លៃនៃការប្រើប្រាស់ពេលវេលាវាមានតែម្ដងវាមានតែមួយគ្រាគេថាប្រើប្រាស់ឲ្យបានល្អអញ្ចឹងទៅធ្វើឲ្យសុបាយចិត្តណាមិនមានវិបដិសារៈ ហ្នឹងឯងព្រោះពេលវេលាហ្នឹងថ្ងៃហ្នឹងគឺមានសកម្មភាពអីធ្វើអីនិយាយអីហ្នឹងដូចទៅកន្លងទៅណាកាឡោខសតិភូតានិសពានេវៈសហតនាណា ពេលវេលាតែងទំពាស៊ីនៅសពសัตว์ព្រមទាំងខ្លួនឯងពេលវេលាហ្នឹងហើយការប្រើប្រាស់ពេលវេលាសន្សំអភិនិហាបារមីណាគឺគ្រប់ព្រះអង្គទាំងអស់ត្រូវសន្សំហ្នឹងណា ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីរឿងសន្សំពីការសន្សំណាគឺត្រូវប្រើពេលវេលាសុខោបញ្ញសឧច្ចយោ ការសន្សំបុណ្យនាំមកនៅសេចក្តីសុខឬក៏អាពរតិធិរោបញ្ញសៈថោកាំងថោកាំងបេអាចនាំងគឺថាអង្គសម្ដែងពី អ្នកប្រាជ្ញសន្សំបនសំបីបន្តិចម្ដងបន្តិចម្ដងហ្នឹងក៏បានធ្វើឲ្យបនហ្នឹងពេញបរិបូរហ្នឹងគឺតកតងនឹងការប្រើប្រាស់ពេលវេលាក្នុងការសន្សំបនហ្នឹងចឹងព្រះពុទ្ធអង្គទ្រង់ប្រកាសម្ដែងណា អំពីកុសលភាវនាការអប់រំចម្រើន នៅកុសលធម៌ត្រូវតេតងនឹងការសន្សំហ្នឹងអញ្ចឹងគឺកាលណាបើពេលវេលាយើងកំពុងមាន កំពុងប្រើប្រាស់ហ្នឹងបានជាកុសលកម្មកុសលភាវនាអញ្ចឹងទៅគឺ បានចម្រើនទៅដោយការបូកការសន្សំការអប់រំការចម្រើនហ្នឹងគឺយើងមានកុសលឆន្ទៈពេញចិត្តនៅក្នុងកិច្ចការងារដែលធ្វើទៅមានក្តីសុខទាំងដែលជាការងារប្រសិជ្ជៈទោសហ្នឹងឯងជា ទូនាទីដែលពុទ្ធបរិស័ទយើងក៏បីធ្វើក៏បីសន្សំក៏បីអប់រំនៅការសិក្សារៀនសូត្រអីអីហ្នឹងក៏បន្តិចម្ដងបន្តិចម្ដងអញ្ចឹងទៅបាន នៅការចេះដឹងព្រះអនន្តធេរៈហ្នឹងម្ដែងនៅក្នុង ថេរៈគាថាអនន្តថេរៈហ្នឹងណាហើយដកលេខ57ហ្នឹងហើយមុននឹងដល់ប្រធេរីគាថាគឺនៅក្នុងប្រធេរៈសិនតគ្នាពី56មកបេតវត្ថុហ្នឹង ខាងដើមចឹងទៅបានមកប្រធេរគាថាហ្នឹងឯងបើទៅចូលគ្នាហ្នឹងឯងប្រសិនបើដាក់ពេទ្យវត្ថុហ្នឹងមកភាកតែឯងទៅស្ដើងពេកហ្នឹងឯងចឹងត្រូវបញ្ចូលប្រធេរគាថាចឹងទៅអត់អស់ ដាក់អស់ទៅក្រាស់ពេកអញ្ចឹងណានឹងយើងគ្រាន់តែគិតមើលទៅទេឃើញចូលគ្នាអញ្ចឹងហើយបានមក57ហ្នឹងមានអីទេប្រធេរៈគាថាប្រធេរីគាថាហ្នឹងអស់ល្មមយ៉ាងទៅហ្នឹងហើយហ្នឹង57ហ្នឹងព្រះអនន្តសម្ដែង វិគាថាច្រើនហើយក្នុងនឹងដូចធ្លាប់ចាំធ្លាប់រំលឹក ដោយសារថាយើងនៅក្នុងការសិក្សារៀនសូត្រដាប់ច្រើនរៀនច្រើនអញ្ចឹងទៅអញ្ចឹងទៅក៏ដូចថាពេញចិត្តនឹងប្រកាសថាព្រះអនន្តដែលសម្ដែងពីការសិក្សារៀនសូត្រហ្នឹង ហើយក៏ស្រួលចាំទេទី1ហ្នឹងពហុសតតាំងឧបាសយៈហ្នឹងគេថាឲ្យចូលគេថាកប3អង្គុយចិត្តពហុសតហ្នឹងឯងដោយការសិក្សារៀនសូត្រហ្នឹងខ្សែគប់ទៅសិក្សារៀនសូត្រទៅជាមួយនឹងពហុសោតហ្នឹង ហើយសតតញ្ចៈអ្នកវិនាសយេណាមិនកបីធ្វើសតៈណា ការសិក្សារៀនសូត្រហ្នឹងឲ្យវិន័យទៅទេអ្នកវិន័យសិយេណារំលឹកប្រាប់ណាកុំឲ្យវិន័យនៅសតតាំងហ្នឹងគឺការសិក្សារៀនសូត្រហ្នឹងហៅ សតៈអញ្ចឹងទៅគាត់ថាសទ្ធាសិលសតៈចាគៈបញ្ញាណាហ្នឹងហើយព្រះអនន្តសម្ដែងសតញ្ចៈអ្នកវិន័យសិយេដោយបញ្ជាក់ថាការសិក្សារៀនសូត្រនឹងការចេះដឹងព្រះពុទ្ធវចនៈនឹងគឺជាមូលជា ឬគល់នៃព្រះមច្ចរិយធម៌កណាតាំងមូលាំងព្រះមច្ចរិយស័កចឹងគឺក្នុងបៃដកហ្នឹងលោកដាក់ក្នុងវងកញ្ចក់ដើម្បីបញ្ជាក់ថាជាមូលហេតុហ្នឹងណាព្រោះចឹងទៅហ្នឹងហើយ ទោះជាមិនដាក់ក៏ក្នុងន័យដែលយើងដឹងថាកលាស់គាថាខាងដើមហ្នឹងគឺសំដែងអំពីគុណសម្បត្តិដែលមានប្រយោជន៍ដល់ការប្រព្រឹត្តព្រះមច្ចរិយធម៌នឹងឯងតាំងហ្នឹងគឺអំដៅយកកលាស់គាថាហ្នឹងត្រង់ដែលពហុសតាំងឧបាសយៈ សតញ្ចៈអ្នកវិនាសយេហ្នឹងគឺតាំងហ្នឹងក្នុងឯងត្រង់ថាបានខ្សែគប់បានអង្គុយចិត្តអ្នកចេះដឹងច្រើនហ្នឹងឬក៏ថាសិក្សារៀនសូត្រខ្លួនឯងឲ្យបានចេះដឹងទៅក៏យើងសន្តានាសាកសួរទៀងផ្ទាត់អីទៅតាមហ្នឹងចា៎ ផ្សែងលោយើង មានការយល់ច្រឡំយល់ខុសអីចឹងទៅហ្នឹងឯងមានគ្រូបាអាចារ្យមានព្រះឧបជាពហុសោតព្រះធម្មធัวព្រះវិន័យធัวអីតាមហ្នឹងយើងអាស្រ័យយោបល់ណា ទៀងទាត់កុំឲ្យយើងយល់ច្រឡំទៅ នៅ ក្នុងពុទ្ធវចនៈព្រះអត្ថកថាអញ្ចឹងគឺមានភោសតាំងឧបាសយៈហ្នឹងហើយនឹងការដែលយើងមិនធ្វើសត្តៈឲ្យវិន័យហ្នឹងហ្នឹងគឺជាឫសគល់នៃព្រះមច្ចរិយធម៌ណាមូលាំងព្រះមច្ចរិយស័ក្តិ តាំងមូលាំងព្រមចយសៈហើយក៏តាស្មាថែមួយទៀតគឺគ្រប់បាទទាំង4ហ្នឹងគឺថាបញ្ជាក់នៅក្នុងការសិក្សារៀនសូត្រហ្នឹងណាបាទទី1ក៏ឲ្យមកអង្គុយចិត្តពហុសោតបាទទី2រំលឹកកុំឲ្យ ពីអ្នកនៅការសិក្សារៀនសូត្រហ្នឹងបាទទី3បញ្ជាក់អំពីប្រយោជន៍ក្នុងការសិក្សារៀនសូត្រហ្នឹងបានជាឫសគល់នៃ ព្រះមច្ចរិយធម៌ក្នុងមគ្គព្រះមច្ចរិយដែលឲ្យសម្រេចនៅបរិវេធៈហ្នឹងតេតួងនឹង បរិយត្តិសធម៌ហើយនិងបដិបត្តិសធម៌ដែលសធម៌គឺការសិក្សារៀនសូត្រនឹងហើយក៏បានជាបច្ច័យនៃធัวបរិបត្តិហើយក៏បដិវេធៈមគ្គព្រមចរិយៈហ្នឹងអញ្ចឹងតាស្មាធម្មធរោសយាក៏បីជាអ្នកត្រួតត្រងនៅពធัว ហ្នឹងឯងធម្មតរោជាអ្នកត្រួតត្រងនៃព្រះធម៌គឺទាំងព្រះបរិយត្តិសទ្ធមទាំងបរិបត្តិសទ្ធមទាំងបរិវេទសទ្ធមហ្នឹងអញ្ចឹងក្នុងគាថាហ្នឹងយើងអានមើលតាមហ្នឹងទៅហ្នឹងឯង តំពោ95ឡាសេក្នុងដម្មាហូមក្រៅសរសេរជាសម្រាយមកទៅហើយគុណចាស់លោកសេបល័យសេអីទៀតចឹងទៅហ្នឹងឯងយើងមើលនៅ ក្នុងបៃដកហ្នឹងយើងរៀនរហូតអស់ជីវិតក៏ មិនជាប់ចុងជាប់ដើមអីទៅទេព្រោះបញ្ញាយើងទន់ខ្សោយមិនឆាប់រហ័សអីដើម្បីនឹងចាំ ចាំទៅក៏មិនងាយនឹងយល់ចាក់ធ្លុះធម្មរសអត្តរសអីអីហ្នឹងដែល ថាយើងយើងកិច្ចប្រតិបត្តិហ្នឹង ជាបឋមធាន ជាមួយគ្នានឹងការសិក្សាត្រួតត្រង នៅ ព្រះបរិយត្តិសធម៌ដើម្បីបានន័យថាជាធនធាននៃពុទ្ធបរិស័ទណាជួយក្នុងការថែរក្សា នៅមរតកពធัว ជាមរតករបស់ព្រះសម្មាសម្ពុទ្ធហ្នឹងហើយយើងក៏ធ្វើជាធម្មតិយាតអ្នកទទួលពធัวជាមរតកហ្នឹងតតដល់កូនដល់ចៅទៅទៀតព្រោះណាដែលព្រះបរមសាស្តាព្រះអង្គបរិនិព្វានទៅព្រះធัวដែលព្រះអង្គ ម្ដែងព្រះវិន័យព្រះអង្គទ្រង់បញ្ញត្តិហ្នឹង គឺជាគ្រូជាសាស្តាយោវោអនន្តមយាធម្មោចវិនិយោចទេសតោ បញ្ញត្តោសាវោមមច្ចយេនសត្ថាហ្នឹងព្រះអង្គដាំញើមុននឹងបរិនិព្វានហ្នឹងនេះអនន្តអង្គត្រាស់ពោះព្រះអនន្ត ជាធម្មធានហ្នឹងប្រវត្តិរឿងរ៉ាវពជាដកអីអីក៏យើងឃើញមានរួមរស់ជាមួយនឹងព្រះអានន្ទហ្នឹងព្រះបរមពុរិស័ទហ្នឹងឲ្យច្រើនជាតិកំណើតជាអីជាអីចឹងទៅដូចថាព្រះអានន្ទជាពរាជាព្រះអង្គជា ប្រោហិតណាជាគ្រូបាអាចារ្យជា ទីប្រឹក្សាឬក៏ជារាជានុសាសិកៈអ្នកប្រទៀននៅអវាទដល់ព្រះរាជាអញ្ចឹងណាបង្ហាត់បង្រៀនអីអីផ្ទាល់អីអីហ្នឹងអញ្ចឹងទី ប្រឹក្សាភាសារឿងអីរឿងអីព្រះ អនន្តជាដាច់ចៈដាច់ចៈពត្រាធិរាជទៅព្រះអង្គក៏ជាបារោហិតចឹងដែរក្នុងពោធិកលឹងកៈជាដកក្នុងកាលដែលបានបូជាប្រពោតិព្រឹកដែលព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹងហ្នឹងហ្នឹងហើយព្រះអង្គទ្រង់រំលឹកពីរឿង អនន្តពោហ្នឹងដោយអតីតជាតិព្រះអនន្តជា ស្ដេចចក្របានបុជាពពោតិព្រឹកផ្ការាប់រយរាប់ពាន់រតេះហោះរនឹករលឹកឃើញដល់ការបូជាពពោតិព្រឹកអនន្តពោនៅនិវត្តចេតពន្ធហ្នឹងមានប្រវត្តិរឿងពជាដកហើយយើង ចូលមកសិក្សាក្នុងវិជាដកនេះ គឺវាចេះតែសិក្សាទៅវែងឆ្ងាយក៏តតទៅចេះតែឡើងទៅចតុកនិបាតអីចឹងទៅទៀតទៅណាហ្នឹងឯងបញ្ចកនិបាតចឹងទៅច្រើនចឹងគឺមានអីទេសិក្សា ដើម្បីបានជាជំនួយស្មារតីធ្វើឲ្យពុទ្ធបរិស័ទយើង កាន់តែភ្លឺស្វាងទៅដូចជាផែនដីឬក៏បច្ច័នទទួលពន្លឺពីព្រះអាទិត្យទៅណាហ្នឹងឯងយើងហៅពន្លឺដួងច័ន្ទហ្នឹងឯងដោយសារថាទទួលពន្លឺចំណាំងផ្លាតមក ផែនដីហ្នឹងយ៉ាងណាគឺយើងទទួលពន្លឺពីព្រះសធមហ្នឹងដោយប្រៀបនៅក្នុង បត្រៃសរណគមបត្រៃរតនៃពុទ្ធបរិស័ទយើង ដែលមានសទ្ធានិងបញ្ញាបានទទួល ព្រះពុទ្ធធ្វើប្រសង្ឃជាទីពឹងទីរលឹកមាននៅត្រៃចំណាគមហ្នឹងសម្ដែងឧបមាដែលថាព្រះសម្មាសម្ពុទ្ធប្រៀបដូចជាព្រះអាទិត្យឬក៏ប្រច័នហ្នឹងព្រះធัวដូចពន្លឺព្រះអាទិត្យឬក៏ពន្លឺ ប្រច័នហើយព្រះសង្ឃដូចជាផែនពុសធាផែនដីហ្នឹងដែល ភ្លឺស្វាងណាកំចាត់បងងឹតដោយពន្លឺព្រះអាទិត្យចឹងទៅឬក៏តិចតិជុំទៅក្នុងវេលារាត្រីដោយពន្លឺប្រចាំអញ្ចឹងខ្ញុំប្រសង់កណ្ដែងទទួលយកនៅព្រះធម៌ហ្នឹងព្រះសទ្ធំនឹងកំចាត់បងនៅភាពងងឹតទៅក៏ទៅជាព្រះអរិយសង្ឃទៅហ្នឹងឯង យើងសង្ឃហੰងសរណង្គិឆាមិហ្នឹង គឺសុទ្ធតែជាព្រះអរិយសង្ឃកណាក្នុងសពដិបណ្ណោភគវតោសាវកសង្ឃោជាដើមហ្នឹងរហូតមកអោណាយោប៉ោណាយោអីហ្នឹងគឺសិតតែជាព្រះអរិយបុគ្គលហ្នឹងហើយជា ទីពឹងទីរលឹកជាទីអាងដែលធ្វើឲ្យយើងមានកម្លាំងចិត្តថាសំខាន់ណាកម្លាំងចិត្តហ្នឹងដូចថាជាគូទន្ទឹមអញ្ចឹងទៅអឺហ្នឹងឯងមានដែលជាយាមត្រឹងត្រែងដូចថាជាការរុញដំណើរឲ្យទៅមុខណា ហើយមានទិសដៅមានទីពឹងជាក្តីសង្ឃឹមយើងមិនមែនចិត្តតែសង្ឃឹមផ្សងព្រេងថាទៅពីទៅពះទៅតាមទៅចំណង់ចង់បានបន់ស្រន់បួងសួងអីទេនេះគឺជាសេចក្តីសង្ឃឹមក្នុងហេតុផលយើងមានសបាយបដិបទាអញ្ចឹងគឺ ទីពឹងគឺការអស់តណ្ហាហ្នឹងហ្នឹងឯងការអស់តណ្ហាគឺជាព្រះនិព្វានដែលប៉ុណ្ណាដោយនៅក្នុងវិជាដកមន្ធាតោរាជាជាដកនេះហ្នឹងឯងដែលព្រះ សម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីអំណាចរបស់ស្ដេចចក្រពត្រាធិរាជហ្នឹងក្នុងពធាថាទី1ហ្នឹងមានអំណាចក្រៃលែងទៅហើយប្របាទមន្ធាតៈនេះបានទៅសោយរាជអីក្នុង ទេវលោកទៅតាម បុណ្យរបស់ព្រះអង្គជាព្រះបរមពុរិស័ទនៅនេឋានចាតមមហារាជការហើយទៅឋានប្រអិនទៀតហើយប្រអិនហ្នឹងក៏បានប្រទៀនអំណាចគ្រប់គ្រងពាក្យកណ្ដាលឋានតាវតឹងហើយ វិជនច្រើនមនុស្សក្នុងបឋមកັບវែងជាងឋានទេវតាហ្នឹងចឹងទៅប្រអិនហ្នឹងក្នុងការសោយរាជពីមួយអង្គមកមួយអង្គឬក៏មកមករាជការមួយចំនួនមួយអាយុរបស់ ប្រអិនហ្នឹងទេវតាឋានតាវតឹងហ្នឹងតតតរហូតដល់ទៅ36ចំនួន36តំណឬក៏36អាយុខៃទេវតាឋានតាវតឹងហ្នឹងអីនៅក្នុងវិជាដកហ្នឹងឯងដែលសម្ដែងថា ព្រះអង្គមានបតីថាលមោបលោបលួនហ្នឹងហើយចង់បានសោយរាជទាំងអស់ហិចមានគណិតចង់ធ្វើឃាតប្រអិនហ្នឹងណាហ្នឹងគឺឃើញនៅក្នុងពជាដកហ្នឹងឯងចឹងហ្នឹងឯងដូច្នេះចំណងហ្នឹងវានាំឲ្យ ជាទូទៅសម្រាប់ទៅជាបាណារិបាតអីអីនឹងបាបកម្មបាបធัวដតីដតីទៀតហ្នឹងដោយសារចំណងហ្នឹងហ្នឹងណាហូតមកសម័យកាលមនុស្សយើងសពថ្ងៃអីអីហ្នឹងគឺគម្រាមកំហែងជីវិតមនុស្សត្រូវ បាត់បង់ជីវិតអីច្រើនច្រើនអ្នករាប់សែនអ្នកលានអ្នកអីអីចឹងទៅគឺដោយសារតែមានសង្គ្រាមដែលវាអាស្រ័យនឹងទិដ្ឋិតណ្ហាអាស្រ័យនឹងមានអ្នកហ្នឹងហ្នឹងគឺយើងគ្រាន់តែលើកឲ្យឃើញទុកទោសនៃកិលេស ហើយវាជារឿងរបស់លោកហ្នឹងយើងស្ដាប់អំពីភ័យរបស់វត្តដាក់ណាភ័យគឺសេចក្តីវិន័យនៃលោកហ្នឹងដោយអំណាចនៃហៅថាញាណភ័យហ្នឹងហើយញាណភ័យហ្នឹងគឺដោយអំណាចនៃញាណដោយអំណាចនៃបញ្ញា មិនមែនជាសារជភ័យអីដែលដូចថាភ័យអង្គធัวគឺតោសៈហ្នឹងឯងនៅក្នុងអង្គត្រនិកាយបញ្ញកនិបាតហ្នឹងម្ដែងពី វេសារជញានអីអីហ្នឹងក៏មានរឿងបញ្យលអំពីសារជភ័យហ្នឹងគឺអង្គធัวដែលព្រះអត្តកថាបញ្យលថាតោសៈការភ័យខ្លាចភ័យខ្លាចបនហ្នឹងឯងនឹងនឹងជាអកុសលទេសារជភ័យហ្នឹង ណាចំណែកញាណ20គឺគ្រាន់តែឃើញដូចឃើញភ្លើងថាក្តៅអញ្ចឹងបើតែអត់ទៅចាប់ភ្លើងទេហ្នឹងហើយអត់លាកទេឬក៏ឆ្នាំពុលអីចឹងទៅនៅនឹងដបគេថាអ្នកណាធ្វើអីនិយាយអីអីចឹងអឺ ជាបាបជាអកុសលអីយ៉ាងណាទៅតាមគុណធម៌សិលធម៌អីអីហ្នឹងថាមិនគួរកប់បីហ៎ក៏ប៉ុន្តែដែលយើងកើតទុកតោមនិញណាមនោមនិញដែលកើតទុកតោមនោជាមួយគ្នានឹងការប្រព្រឹត្ត ធ្វើឬក៏ពាក្យសម្ដីរបស់ អ្នករតីអីអីហ្នឹងគឺមិនមែនអ្នករតីនឹងដាក់បញ្ចូលទុកទោមនោះមកឲ្យយើង ផ្ទាល់ទេឬគ្រាន់ដូចថា ជាឆ្នាំពុលឆ្នាំពឹសអីនៅនឹងដបអីតែប៉ុណ្ណឹងហ្នឹងហើយយើងបើកឆ្នប់បើកគ្រប បរិភោគផឹកខ្លួនយើងទៅទេបានទៅដល់នៅក្តីស្លាប់ឬក៏ទុក្ខវេទនាស្ទើរតែនឹងស្លាប់ហ្នឹងឯងចឹងទៅហ្នឹងឯងឬក៏ដូចថាមើមក្ដួចអីចឹងទៅរបៀបដូចគ្នាអញ្ចឹងហ្នឹងឯងហើយយើងចេះបន្សាបជាតិពលអីចេញ បរិភោគទៅវាបានជាប្រយោជន៍ក្នុងដំណើរផ្លូវឆ្លងកាត់ព្រៃអីបានអាហារគេថាដំណោះស្រាយក្នុងដំណើរផ្លូវហ្នឹងហើយយើងអត់ចេះបញ្ចេញជាតិពុលនឹងចោលទៅទេចេះតែស្ងោរបរិភោគដោយដំឡូងអីចឹងអាហ្នឹងវាពុល ពលមើលក្ដួចណាហ្នឹងគ្រាន់តែលើកងាយងាយដូចភ្លើងអីចឹងស្រួលយល់ទេថែមទាំងយើងប្រើការបានជាប្រយោជន៍ទៀតផងចំអិនអាហារអីចឹងទៅឬក៏កម្ដៅកាយពេលតិចខ្លាំងថា 4 5អង្សាអីចឹងទៅជាហ្នឹងហើយមានរោងភ្លើងអីអីម្ដៅហ្នឹងហើយបានជាប្រយោជន៍ប្រើការចឹងទៅវិញមិនមែនយើងចិត្តតែលូកចាប់អីចឹងហ្នឹងបើអត់ដឹងលូកចាប់ទៅយើងដឹងយើងមិនលូកមិនចាប់ អីទេហើយក៏ប្រើការជាប្រយោជន៍ ចឹងគឺរឿងអ្វីអ្វីជាបញ្ហាជីវិតណាឧបសគ្គអីយ៉ាងណាសពគ្រប់ក្នុងជីវិតហ្នឹងគឺនៅត្រង់ថាយើងបានដឹងទៅយើងប្រើការឲ្យបានជាប្រយោជន៍ដោយវឹកហាត់ អប់រំនៅវិរិយៈហ្នឹងដែលពុះពីគ្រប់ឧបសគ្គបានដល់ទិសដៅដោយក្តីជាយាមផ្លូវកាយក៏តេតងសុខភាពផ្លូវកាយហើយក៏ដែលជាយាមផ្លូវចិត្តតេតងនឹងសុខភាពរបស់ចិត្តគឺថាសំខាន់ ដោយសុខភាពកាយចិត្តហ្នឹងក្នុងអង្គនៃក្តីជាយាមហ្នឹងបានយើងប្រើប្រាស់នៅកម្លាំងកាយចិត្តហ្នឹងឯងហើយកុសលឆន្ទៈពេញចិត្តទៅក៏មានសេចក្តីសុខក្នុង ការអប់រំហេតុហ្នឹងកិច្ចការងារហ្នឹងក៏បានសម្រេចដោយ ពេញចិត្តទៅក្នុង សម្មាវាយាមៈហ្នឹងក្តីជាយាមត្រូវវិរិយូបេខាមជ្ឈមបដិបតិក្តីជាយាមក្នុងសិលសមាធិបញ្ញាហ្នឹងហ្នឹងយើងឃើញភ័យក្នុងវត្តដាក់ហ្នឹងហើយចារណាចឹងគឺបានជាប្រយោជន៍ណា ក្នុងការអប់រំញៀនអញ្ចឹងអត់មានបញ្ហាអីទេជារបស់ក្នុងលោកហ្នឹងយើង ប្រគល់ឲ្យលោកហ្នឹងវិញអញ្ចឹងទៅហ្នឹងឯងចម្រើនសតិប្បដ្ឋាន ចម្រើនញាណហ្នឹងការមិនចាប់មិនប្រកាន់ហ្នឹងហ្នឹងគឺជាសេចក្តីសម្រេចហើយត្រង់មិនចាប់មិនប្រកាន់ហ្នឹង ជាទិសដៅឬក៏ជាលទ្ធផលដែលត្រូវបានសម្រេចសម្រាប់ព្រះមច្ចរិយធัวហ្នឹងគឺនៅត្រង់កន្លែងហ្នឹងមិនចាប់មិនប្រកាន់ហ្នឹងហ្នឹងហើយអត់មានថាយើង ត្រូវរកអីឲ្យមានអីឲ្យបានអីដើម្បីថាលះបង់អីជារបស់យើងអីអញ្ចឹងទៅយើងគ្រាន់តែនិយាយសន្មត់តែយើងលះបង់កម្លាំងកាយចិត្តលះបង់ពេលវេលាលះបង់ទ្រព្យសម្បត្តិឲ្យទានអីអីរក្សាសិលចម្រើនភាវនាអីអីហ្នឹង ក្នុងអវ័យដែលសន្មត់ថាជារបស់យើងជីវិតយើងរូបរាងកាយយើងអីចឹងគ្រាន់តែសន្មត់ក៏យើងប្រើប្រាស់ក្នុងការប្រព្រឹត្តព្រមចរិយធម៌ហ្នឹងតែដោយបរមត្តគឺអត់មានអីជារបស់យើងទេហើយសម្រាប់នៅបញ្ញាភាវនាអប់រំបញ្ញាហ្នឹង ព្រមប្រគល់វៃវៃឲ្យលោកនេះប៉ុណ្ណាទៅតាមដែលថាជារបស់ដែលមានបច្ច័យឲ្យកើតឡើងទៅតាមសេចក្តីពិតហ្នឹងគឺបញ្ញាបានចាក់ធ្លុះបានជាច្បាស់ទៅក្នុងអ្វីដែលជាលោកៈហ្នឹងគឺវាមានបច្ច័យឲ្យកើតឡើងអត់មាន ប្រកាន់អីថាយើងអ្នកសាងយើងអ្នកធ្វើរឿងបញ្ញាខណ្ឌហ្នឹងមានភ្នែកឃើញតែយើងហៅភ្នែកឃើញបែរចក្ខុវិញ្ញាណណាដែលដឹងនៅអារម្មណ៍ហ្នឹងឃើញហ្នឹងចក្ខុវិញ្ញាណហ្នឹងថាអាស្រ័យនឹងភ្នែកយើងហៅភ្នែកឃើញទៅចក្ខុវិញ្ញាណដូចទៅ មโนវិញ្ញាណហ្នឹងដឹងរឿងទៅហ្នឹងឯងឧស្សាហ៍ស្ដាប់ពធัวបានយើងមានតតិរលឹកមានការអប់រំសំបីនៅពេលដែលយើងកំពុងស្ដាប់ទៅឮទៅក៏យើងរលឹកបាន កំពុងឮហ្នឹងហ្នឹងឯងឲ្យដឹងថាជាសភាវៈបរមត្តដែលធ្វើកិច្ចឮគឺណាសវនៈកិច្ចហ្នឹង មានពិតជាបរមត្តអញ្ចឹងលះនៅអត្តានុទិដ្ឋិដែលសម្គាល់ថាយើងអ្នកលឺនេះឲ្យឃើញជាបរមត្តធัวដែលលឺហើយបានមโนទ្វារវិថីចិត្តហ្នឹងដឹងរឿងឮអីរឿងអីចឹងទៅសតិរលឹកមโนទ្វារវិថីចិត្តដែលដឹងរឿងនឹងទៀតជាបរមត្តធัวបាទណាអត់មាន អត្តាប្រុសស្រីអីដតីក្រៅតែពីវិញ្ញាណដែល ដឹងរឿងហ្នឹងទេអាហ្នឹងរលឹកបានអញ្ចឹងយើងស្ដាប់តែរហូតមកហ្នឹងតែថាពេលឃើញ ពេលឮអីជាទូទៅដល់ច្រើនយើងអត់មានសតិរលឹកវានៅសម្គាល់ថាមានយើងក្នុងโลกហ្នឹងតថានុស័យវានៅមានអញ្ចឹងវាកើតមកក្នុងជីវ័នហ្នឹង ក៏ប្រកម្មយើងឃើញយើងឮយើងមានលៀបអត់លៀបអីចឹងទៅ គេសរសើរឬគេនន្ទាយើងអីចឹងទៅ មានសេចក្តីប្រកម្មខ្លួនយើងហ្នឹងអញ្ចឹងត្រូវរលឹករឿយរឿយអប់រំរឿយរឿយគឺនៅក្នុងការសិក្សាចិត្តវៈ វាគេថាធម្មបទមុននឹងសំដែងព្រះគាថាក៏ព្រះអង្គសំដែង ជា ព្រះបរមពុទ្ធោវាសម្រាយសម្រាយហ្នឹងដូចនៅក្នុងរឿងទី4ណានៃចិត្តវៈហ្នឹងណាគាថាធម្មបទ ចិត្តវៈហ្នឹងទី3ណារឿងទី1ទី2ទី3ទី4ទី5អីចឹងមករឿងទី4ហ្នឹងពីពីខោលោកមានក្តីត្រេះរិះរបៀបដូចចៅចាក់ស្មុកអញ្ចឹងហ្នឹងហើយរឿងរ៉ាវហ្នឹងណាហើយក៏លោកអៀនខ្មាស់លោក ទីគណិតដែលលោកគិតហ្នឹង គិតសឹកទៅណាអញ្ចឹងមេមន់មេប្រពេអីណាលក់បានប្រាក់ការប្រពន្ធមានកូនអីអីណាស្រឡាញ់កូនប្រពន្ធណាពូកូនអីឲ្យធ្លាក់កូនអីចឹងទៅមានចិត្តខឹងឡើងពងអានឹកហ្នឹងខឹងដែរខឹងនឹងរឿងគិតហ្នឹង វាយប្រពន្ធអីចឹងទៅក៏ជាលួសដៃទៅវាយលោកអ៊ំហ្នឹងជាអ៊ំអ៊ំបកើតផងជាព្រះឧបជាផងចឹងហើយជាព្រះអរហន្តលោកអ៊ំហ្នឹងបានដឹងអកុសលវិតកៈការត្រេះរិះរបស់លោកក្មួយហ្នឹងចឹងចឹងទៅហ្នឹងហើយ ហ្នឹងរឿងរ៉ាវយើងធ្លាប់ស្ដាប់ហើយណាខ្ញុំណាគ្រាន់តែរំលឹកពុទ្ធធរិកាដែលព្រះអង្គសម្ដែងពីរសអំពីសភាពនៃចិត្តដើម្បីឲ្យយើងកាន់តែបានការបញ្ជាក់នៅក្នុងចិត្តតានុបស្សនាតបដ្ឋាននឹងទៀតព្រោះណាហ្នឹងហើយដល់ពេល លោករត់ទៅរੂសឹករੂអីចឹងទៅក៏ពីខោក្មេងក្មេង មានកម្លាំងហ្នឹងក៏ចាប់លោកត្រឡប់មកវិញចឹងទៅហើយក៏នាំគាល់ព្រះសាស្តាដើម្បីថាអង្គដែលចូលកាន់ភ្នោះហ្នឹងក៏នៅក្នុងពុទ្ធវិស័យអីចឹងណាដើម្បីថាព្រះអង្គទ្រង់ណែនាំ ហ្នឹងហើយព្រោះมันងាយនឹងបានចូលមកកាន់ភ្នោះពោះជាបាបចិត្តទាំងដែលបឋមវិន័យដឹកនាំសัตว์ឲ្យរួចផុតចាកទុកទាំងដែលព្រះបរមសាស្តាគង់ប្រថាប់នៅទៀតចឹងទៅមិនចេះតែឲ្យចាសិក្ខាបទអីឲ្យសឹកឲ្យអីទៅទេបានព្រះរាមាភិសាសួរ រឿងរ៉ាវនឹងអញ្ចឹងតាមដែលព្រះអង្គប្រារព្ធដើម្បីនឹងប្រទានព្រះបរមពុទ្ធោវាទហ្នឹងហើយបានជារឿងរ៉ាវនឹងមកសិនទៅទោះជាព្រះអង្គទ្រង់ជ្រាបក៏ព្រះអង្គទ្រង់សាកសួរហើយបានប្រកាសជាហេតុឡើងហើយក៏ព្រះអង្គទ្រង់លួងលោមលួងលោមក៏ត្រូវសម្រេចមគ្គផល សម្រាប់ពេលដែលស្ដាប់ពគាថាហ្នឹងក្នុងទូរាំងកម្មាំងឯកចរាំងអសរិរាំងកុហេសយ៉ាងយេចិត្តតាំងសញ្ញមេសន្តិមកខន្តិមេរពន្ធនីហ្នឹងក្នុងពគាថាហ្នឹងហ្នឹងឯងសម្រាប់សោតាបត្តផលទៅហ្នឹងឯងលោកកតរៈធัวដល់ពងពោះជាក្រៅមលប់ នៃសម្ពុតកាសាវៈមលុបព្រះធัวមលុបព្រះវិន័យណាលោកកតរៈធัวហ្នឹងគឺធានីមិនមានបាយភូមិអីអីទេហើយអាចសម្រេចព្រះរហັດជាតិនឹងឬក៏ជាតិណាចឹងទៅហ្នឹងឯងឆាប់ឆាប់ណាវិលនៅក្នុង មនុស្សនឹងទេវតាអីចឹងទៅมันមានជាតិជាគម្រប់8ចឹងទៅនៅ ក្នុងសត្តខតតង់ហ្នឹងបរមង្គដែលយ៉ាងច្រើន ត្រឹម7ដង7ជាតិហ្នឹងហ្នឹងគឺបានការធានាអំពីលោកតរៈធัวហ្នឹងហើយសំគូជា សម្បត្តិនៃសត្វលោក ទូទៅទាំងអស់ហ្នឹងពីព្រោះវាអត់មាននរណា ជាអ្នកសាងបញ្ញខណ្ឌហ្នឹងមកឲ្យខ្លួនឯងណាគឺគ្រាន់តែថាអត់បានដឹងអញ្ចឹងទៅក៏លុះនៅក្នុងអំណាចមីបំរើមីអញ្ចឹងទៅហ្នឹងឯងបើបាន មានបនមកទទួលយកនៅពធัวព្រះសទ្ធំធម្មរតនៈដែលព្រះអង្គទ្រង់ត្រាស់ដឹងសម្ដែងប្រាប់ហ្នឹងហើយក៏បានវឹកហាត់អប់រំទៅ គឺបកុលរបស់លោកហ្នឹងខណ្ឌតលោកហ្នឹងហ្នឹងឯងខណ្ឌមីហ្នឹងណាគឺដោយអំណាចបញ្ញាញាណហ្នឹងវិបស្សនាហ្នឹង ឃើញណាដោយការមិនចាប់មិនប្រកាន់ហ្នឹងវាមានបច្ច័យក្នុងលោកហ្នឹងឲ្យកើតឡើងហ្នឹងអត់មានតិដ្ឋិអីមកប្រកាន់ថាយើងអ្នកសាងទេអញ្ចឹងវាអត់មានរឿងអីជារឿងរបស់យើងទេការពិតអញ្ចឹងការពិតមាន ស្រាប់ហើយអញ្ចឹងនៅអប់រំញាណឲ្យបានដឹងហ្នឹងតែប៉ុណ្ណឹងអញ្ចឹងការដាក់ចុះហ្នឹងដាក់ចុះនៅភារៈហ្នឹង ខណ្ឌភារៈហ្នឹងហ្នឹងគឺនិព្វានសម្បត្តិហ្នឹងនិរោធសច្ចហ្នឹងវាជាសម្បត្តិរបស់ពុទ្ធបរិស័ទយើងយើងនិយាយជាទូទៅហ្នឹងគឺថាវាជា សម្បត្តិរបស់សត្វលោកទាំងអស់ហ្នឹងគ្រាន់តែនៅក្នុងអំណាចនៃអវិជ្ជាហ្នឹងអញ្ចឹងទៅក៏វង្វេង ចាប់ប្រកាន់បញ្ញខណ្ឌហ្នឹងថាជារបស់ខ្លួនហ្នឹងចឹងទៅលហើយវានៅប្រព្រឹត្តទៅ ជាវត្តដាក់ហ្នឹងដោយអំណាចនៃការចាប់ប្រកាន់វាតតែងអភិសង្ខាហ្នឹងប្រព្រឹត្តទៅអញ្ចឹងហើយក៏មានសេចក្តី ទុកប្រព្រឹត្តទៅដោយជាតិទុក ជារាទុក ជាធិទុកមរណៈទុក អីអីហ្នឹងវាជាទុករបស់វត្តដាក់ហ្នឹង ហើយប្រកិនកៈទុកដោយអំណាចនៃសេចក្តីប្រកាន់ដោយអំណាចកិលេសហ្នឹងវាមានប្រព្រឹត្តទៅអញ្ចឹងហ្នឹងឯងហើយដល់តែមានញាណចម្រើនឡើងបានចេះដឹងទៅកសែនិវត្តដាក់ហ្នឹងត្រូវអស់ទៅហ្នឹងឯងត្រូវបានទទួលនៅនិព្វានសម្បត្តិហ្នឹងហ្នឹងគឺឲ្យពុទ្ធបរិស័ទយើង ណាបានស្ដាប់រឿយរឿយជ្រាបរឿយរឿយព្រោះមានជំរឿណាហ្នឹងឯងមិនថាយើងចេះថាចេះស្ដាប់អីចឹងទៅងាយចាក់ធ្លុះទេដែលយើងគ្រាន់តែរំលឹកទៅតាមគោលអរិយសច្ចធัวបដិច្ចសមុបាទធัวវត្តដកថាវិវត្តដកថាតាមដែលព្រះអង្គសម្ដែងមកអញ្ចឹងទៅរំលឹករឿយរឿយវាតេតួងនឹងការអប់រំញាណរៀងរៀងព្រះអង្គរៀងរៀងខ្លួន ដើម្បីថា គ្រប់អង្គគ្រប់គ្នាហ្នឹងគឺកាលណាបើបានចេះដឹងទៅអត់មានមកថារែកពុន ទូលអីឲ្យធ្ងន់អីទៅហ្នឹងឯងដោយការប្រកាន់ដោយការខ្វាយខ្វល់អីជាមួយនឹងវត្តដាក់នឹងរឿងក្នុងលោកនឹង ដែលយើងមិនមែនសាង វាអត់មានអត្តាអីបង្កើតសាងធ្វើរូបវេទនាសញ្ញា សង្ខារវិញ្ញាណធ្វើឲ្យមានជារៀបជាធិធ្វើឲ្យមានសេចក្តីស្លាប់អាយុប៉ុណ្ណេះប៉ុណ្ណោះស្លាប់រឿងអីវាអត់មែនយើងអ្នកធ្វើវាមិនមែនរឿងរបស់យើងយ៉ាងប៉ុណ្ណាការពិតមានកន្លែងហ្នឹងពិសេសណាសម្រាប់ឲ្យពុទ្ធបរិស័ទយើង គឺស្រាកស្បើយនៅក្តីប្រកម្មហើយនឹងភេរៈធ្ងន់អីអីហ្នឹងត្រូវដាក់ចោលអត់មានត្រូវមកភ័យព្រួយត្រូវមកកើតទុកអីជាមួយនឹងរឿងរ៉ាវលោកនៃជីវិតនេះទេឲ្យតែបាន ដឹងតាមទីក្តីពិតថាវាមិនមែនយើងអ្នកសាង ដែលយើងតែងភ័យនឹងរឿងដូចថាស្លាប់រឿងអីអញ្ចឹងស្លាប់ពេលណាអីអញ្ចឹងអាហ្នឹងយើងចេះខំដោះស្រាយទៅមានថាដោះស្រាយបានមួយរឿងដូចថារឿងដែលសម្រាប់ទំលាយនៅអាយុជីវិតឲ្យស្លាប់នឹងអញ្ចឹងយើងដោះបានមួយរឿងហ្នឹងនៅរឿងដែលសម្រាប់ឲ្យស្លាប់នឹងតែរហូតនឹងស្លាប់តលបានហ្នឹង យើងត្រឹងត្រែងដើម្បីថឹងឲ្យបានមកមុខនឹងដូចថាដោះស្រាយរឿង Covid អីហ្នឹងអញ្ចឹងហ្នឹងឯងដើម្បីថាឲ្យឆ្លងរួចអំពីវិបត្តិទុកទោសមករឿងហ្នឹងត្រូវធ្វើម៉េចឲ្យមានវាក់សាំងវាក់សាំងប្រសិទ្ធភាពខ្សោយប្រសិទ្ធភាពខ្លាំងអីយ៉ាងម៉េច គិតយ៉ាងម៉េចចាក់មួយដងពីរដងបីដងអីគិតគូទៅសម្បើមឥឡូវគិតថាបានសម្រេចទៅចុះហ្នឹងឯងហើយឆ្លងរួចហ្នឹងឯងអ្នកដែលបាត់បង់ជីវិតសម្បើមអញ្ចឹងទៅយើងអត់អីទេយើងបាននៅរស់កូវីដហ្នឹងទៅវិញអស់ទៅអញ្ចឹងទៅប៉ុន្តែបញ្ហាដែលសម្រាប់ឲ្យយើងស្លាប់ហ្នឹងនៅមានដដែល ហ្នឹងហើយយើងខំប្រឹងមករឿងកូវីដហ្នឹងសម្បើមដូចតែថាបានរួចទៅរស់រហូតចឹងអត់ទេអត់មានចឹងទេហ្នឹងហើយអញ្ចឹងយើងក៏ដោះស្រាយតាមហ្នឹងហ្នឹងហើយដោះស្រាយបានទៅក៏យើងបានជីវិតហ្នឹងយកមកប្រើប្រាស់អប់រំសតិបញ្ញាបន្ថែម ទៅទៀតទៅអញ្ចឹងណាអញ្ចឹងយើងក៏ត្រូវអប់រំ ណាជារឿយរឿយប្រចាំថ្ងៃនឹងឯងឲ្យឃើញថាសេចក្តីស្លាប់ហ្នឹងវាមិនមែនយើងអ្នកធ្វើអាហ្នឹងបានវាជាការដោះស្រាយគ្រប់រឿងទាំងអស់ហ្មងស្លាប់ដោយសាររឿងអីស្លាប់ដោយសាររឿងអីវាស្រេចតែថាវាមិនមែនយើងអ្នកធ្វើហ្នឹងហើយហើយអាការដែលយើងដឹងដោយបញ្ញានេះដឹងដោយអប់រំញាណនេះ គឺថាតែកាលណាមិនមែនយើងអ្នកធ្វើគឺយើងអត់មែនអ្នកទទួលយើងទៀមទារយុទ្ធធัวបានត្រង់ឲ្យថាបើយើងមិនមែនអ្នកធ្វើ គឺយើងត្រូវតែរួចខ្លួន ភាពយុទ្ធធัวដែលវិនិច្ឆ័យឲ្យយើងសម្រេចហ្នឹងគឺដោយញៀនអត់មាននរណាលំអៀងអីមកវិនិច្ឆ័យអីឲ្យយើងទេ គឺដោយញាណដែលយើងដឹងថាអ្វីដែលមិនមែនយើងអ្នកធ្វើគឺយើងត្រូវតែរួចខ្លួនយើងដឹងដោយខ្លួនយើងយើងសោកស្ងប់ដោយខ្លួនឯងហ្នឹងទៅតាមអនុពោធិញ្ញាណដែលជាវិបស្សនាតាមលំដាប់ទៅហ្នឹងត្រូវតែទទួលយុទ្ធធัวគេថាយើងតវ៉ាជាមួយនឹងអវិជ្ជាហ្នឹងឯងមិនមែនទៅតវ៉ាជាមួយណាណាទេតវ៉ាជាមួយនឹងកិលេស ក្តីដងងរបស់យើង ខ្លួនឯងហ្នឹងដោយអំណាច នៃការអប់រំញាតហ្នឹងទទួលអន្លឺភ្លឺស្វាងចឹងកំចាត់បងនៅភាពងងឹតចឹងណាមែនមែនចឹងទៅព្រោះការពិត មាន គ្រប់អង្គគ្រប់គ្នាទេតាគ្រាន់តែថាយើងអត់បានជួបពធអត់បានសិក្សា អត់បានពិចារណាអត់បានអប់រំញាណនឹងអញ្ចឹងទៅវានៅក្នុងភាពដែលថាជាអ្នករងគ្រោះនេះជាអ្នកទទួលរាគៈទោសៈមោហៈជាអ្នកទទួលជារៀបជាធិមរណៈទទួលអកុសលវិបាកអីអីចឹងទៅរឿងវត្តដាក់សោះតែអានឹងបានថាឥឡូវយើងខំប្រឹងឲ្យមែនទេណាយើងបាននៅរស់ជាមួយពធនេះហ្នឹងហើយយើងមិនខ្វាយខ្វល់អីជាមួយនឹង សម្បត្តិលោកីអីហ្នឹងទេល្មមឲ្យតែបានរស់24ម៉ោង ក្នុងមួយថ្ងៃហ្នឹងយើងយកមកអភិវឌ្ឍអប់រំចម្រើន ការចេះដឹងអប់រំញាណឲ្យមានសិលដើម្បីបានបៃតេឲ្យមានចិត្តស្ងប់ឲ្យមានសមាធិណាមិនមាននិវរណៈមិនក្តៅកាហាយទៅជាកម្លាំងជួយឲ្យមានញាណដើម្បីចាក់ធ្លុះនៅការពិតហ្នឹង ហ្នឹងហៅថាប្រឹងប្រែងជាយាមហ្នឹងគឺជាយាមក្នុងសិលសមាធិបញ្ញាព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹងហើយព្រះអង្គសម្ដែងប្រាប់មកគោលហ្នឹងគោលធัวហ្នឹងត្រូវតែប្រព្រឹត្តទៅអញ្ចឹងគេនៅតែមានសិលជាឧបការៈទៅមានសមាធិសមាធិឧបការៈទៅមានបញ្ញាទឹកឲ្យជ្រៅទៅហ្នឹងឯងតិចទឹករាក់វាឆាប់ក្តៅហ្នឹងឯង ត្រូវថ្ងៃមកក្តៅរាក់ទឹកជ្រៅលងជ្រៅទៅតិចហ្នឹងឯងទឹករាក់វាឆាប់ក្តៅក្រេវក្រោតខោរខើអីចឹងទៅមានសភាពដែលនាំឲ្យវងវែងនាំឲ្យងងហ្នឹងដោយសារអកុសលនិវរណៈហ្នឹង ហ្នឹងឯងគណាគណាអីហ្នឹងឯងពុទ្ធបរិស័ទយើងដាប់សិក្សាពិចារណាដោយការយកចិត្តទុកដាក់តាំងចិត្តដាប់ណាដោយសេចក្តីគោរពអើពើ ជាមួយនឹងពធัวហ្នឹងឯង មាធិសមាធិក្នុងការស្ដាប់ហ្នឹងចឹងទៅហ្នឹងឯងនៅផ្ទះសបែងទីកន្លែងអីអីហ្នឹងក៏ពុទ្ធបរិស័ទយើងមានពធัวច្រើនតែយើងដាប់ទៅឮផងទៅធ្វើអីផងអីអីចឹងទៅបែងចែកការត្រេះរិះនឹកគិតទៅអារម្មណ៍ផ្សេងផ្សេងចឹងបាន តកតងទៅនឹងឧបនិស្ស័យការសន្សំមកដូចថាមនោលចូលចិត្តនឹងកិច្ចការងារជាបនកសលហ្នឹងគាត់ថាថាសមត្ថភាពអាចប្រព្រឹត្តទៅបានធ្វើបនអីធ្វើបនអីនឹងចឹងចឹងទៅប៉ុន្តែយើងក៏ពិចារណាជួនកាលបនដែលយើងធ្វើហ្នឹងក៏វាអាចថា វាមានការប៉ះពីប៉ះពីប៉ះពាល់អីមកដល់ទៅប៉ុនមួយទៀតអីចឹងទៅហ្នឹងហើយយើងតម្រួលកិច្ចការងារដែលយើងធ្វើហ្នឹងហើយហើយបានប្រសិទ្ធភាពបានល្អជាប្រយោជន៍កុំឲ្យមានដូចថាជួនកាល អាចរំខានអីដល់អ្នកបំពេញបុណ្យកុសលផ្សេងផ្សេងក្នុងទានក្នុងសិលដោយ ពាក្យសម្ដីអាកប្បកិរិយាដោយគំនិតដោយយោបល់អីចឹងទៅ ឬក៏ប៉ះពាល់ដល់ការរៀនធัวស្ដាប់ពធัวអីចឹងទៅជាបាប មានពីវេរាទៅតាមនឹងហ្នឹងហើយនឹងបានអាស្រ័យអតិសម្បជញ្ញៈហ្នឹងហើយចារណាយល់ ណាអ្វីដែលសំគួរដើម្បីថានឹងធ្វើនឹងនិយាយនឹងគិតអីទៅនឹងយ៉ាងណាឲ្យបានជាប្រយោជន៍ប្រកបដោយបញ្ញាញាណក្នុងខណៈហ្នឹងដែលបានមកដល់ហ្នឹងហើយនៅជាមួយយើងបានតែមួយគណៈហ្នឹងមកសង្សារវត្តនោះ ហ្នឹងឯងកន្លងទៅគឺទៅហើយរហូតចឹងទៅហ្នឹងឯងចង់បានកិច្ចដែលត្រូវប្រតិបត្តិល្អជាមួយនឹងអ្វីដែលបានមកដល់ជីវិតយើងហ្នឹងគឺមានតែថាធ្វើល្អនិយាយល្អគិតល្អតែប៉ុណ្ណឹងដែលអ្វីនឹងកន្លងទៅក៏ឲ្យបានល្អអញ្ចឹងទៅហ្នឹងហើយកន្លងទៅវាកន្លងមែនតែថាអ្វីដែល ជាជីវណ្ណចិត្តហ្នឹងវាត្រូវសន្សំក្នុងសន្តានចឹងហ្នឹងហើយរៀងរៀងព្រះអង្គរៀងរៀងខ្លួនហ្នឹងចឹងនៅក្នុងសភាពនៃចិត្តនេះដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហ្នឹងឲ្យពុទ្ធបរិស័ទយើងមកចិញ្ជ្រំក្នុងសេចក្តីណាដើម្បីថាឲ្យយើងឃើញចំណុចនៃការពិតមាន ស្រាប់ហើយសម្រាប់ជីវិតយើង ហ្នឹងឯងហើយបើបានដឹងទៅគឺថាមានប្រយោជន៍ធំធេងក្រៃលែងទៅណាស់ប៉ុណ្ណាហ្នឹងឯងជាមួយនឹងការពិតដែលគ្រប់អង្គគ្រប់គ្នាមានហើយហ្នឹងអត់មានលំបាកទៅ សូមទៅខ្ចីអីពីអ្នកតីអីណាដូចថាអ្វីដែលមិនមែនយើងអ្នកសាងហ្នឹងមានស្រាប់ហើយហើយឲ្យតែបានដឹងគឺថា ងៀនហ្នឹងមើលដល់ធ្វើឲ្យពុទ្ធបរិស័ទយើងមានសេចក្តីសុខស្ងប់ហើយថាដោះស្រាយបញ្ហាអីផ្សេងផ្សេងហ្នឹងមិនដូចជាថាយកជើងហរចេញដាក់ជើងញោអញ្ចឹងហ្នឹងហើយបញ្ហាដែលចូលមកហ្នឹងសម្រាប់បានទៅជាបញ្ញាហ្នឹងហើយដូរជើងហរដាក់ជើងញោហ្នឹងគឺ ចង់និយាយក្នុងន័យដើម្បីថាឲ្យយើងយកបញ្ហាហ្នឹងណាទទួលដោយការពិចារណាអ្វីអ្វីដែលកើតមានក្នុងជីវិតហ្នឹងគឺបានជាមេរៀនការអប់រំចម្រើនបរិញ្ញាហ្នឹងហ្នឹងឯងដាក់រែកមួយមកទៀតមកបឲ្យរែកទៅបញ្ញាហ្នឹងគេដាក់តែរែកណាពី ខាងមុខបហ្នឹងចន្លោះហ្នឹងទៅជាបរិញ្ញាហ្នឹងឯងហ្នឹងគឺនៅតែជាតួបញ្ញាអញ្ចឹងញាញាធាតហ្នឹងប្រែថាដឹងដឹងដោយសពគ្រប់ដឹងដោយជុំវិញបរិបរិហ្នឹងហ្នឹងឯងក៏ក៏បញ្ញាហ្នឹងឯងចឹងណាដឹងដោយទូទៅហ្នឹងគឺបញ្ញាហ្នឹងហ្នឹងគឺពាក្យថាបញ្ញានិងបរិញ្ញាហ្នឹងគឺ ដូចតែគ្នាហ្នឹងគ្រាន់តែថាយើងប្រើថាបរិញ្ញា នៅ ក្នុងបញ្ញា3មុខគឺញាតបរិញ្ញាតៃរណបរិញ្ញាបហានបរិញ្ញាហ្នឹងចឹងទៅហ្នឹងដែលយើងប្រើពាក្យបរិញ្ញាហ្នឹងដោយចំពោះបញ្ញាទៅ3មុខហ្នឹងបញ្ញានៅដូចថាផ្សេងផ្សេងក្រៅអំពីបរិញ្ញាហ្នឹងចឹងទៀតទៅហ្នឹងឯង បញ្ញាក្នុងទានក្នុងសិលក្នុងសមថៈអីអីចឹងទៅបញ្ញាដែលជាតួវិបាកតួបដិសន្ធិអីចឹងបញ្ញាក្នុងការសិក្សារៀនសូត្រអីអីចឹងទៅទៀតទៅណាយើងប្រើតួទៅទៅទៀតទៅណាថាបញ្ញាហ្នឹងឯងទៅទៅចឹងហើយបរិញ្ញាក៏ តួបញ្ញាហ្នឹងដោយចំពោះនៅក្នុងវិបស្សនាញាណហើយនឹងមគ្គញាណហ្នឹងឯងពាក្យថាបរិញ្ញាយើងស្ដាប់រឿយរឿយទៅឲ្យយល់ទៅដល់យើងឮសូរបរិញ្ញាអីចឹងមកយើងចាប់សេចក្តីនៃពធัวបានហើយដល់ពធัวហ្នឹងចង់សំដែងពីអីពោលប្រាប់ពីអីកន្លែងណាអាហ្នឹងយើង មិនមិនទៅនឹងពាក្យមិនឆ្ងល់នឹងពាក្យហ្នឹងគឺយើងបានន័យថាកាន់តែចេះក្នុងការស្ដាប់ពធัวកាន់តែយល់បានច្រើនអញ្ចឹងណាហ្នឹងហើយព្រោះស្ដាប់ដបងដបងបងប្អូនកូនចៅអីហ្នឹងទៅនឹងពាក្យហ្នឹងមិនដឹងថាម៉េចយល់សេចក្តីអត់បានទេជាធម្មតាអញ្ចឹងទៅទោះជាខំចង់សម្រាយអីយ៉ាងម៉េចឲ្យច្រើនទៅក៏នៅ មានពាក្យដែលជាប់តាក់ទងនឹងបាលីពាក្យប្រធัวហ្នឹងយើងមិនដែលបានមកវឹកហាត់សិក្សាគឺថាស្ដាប់មិនបានទាំងអស់ទៅទេដែលយើងឆ្ងល់ពាក្យអីយើងចាំទុកក៏ទុកចឹងទៅសាកសួរទៅរៀនទៅហ្នឹងហើយអាហ្នឹងតើប្រឹងប្រែងជាយាមចឹងហ្នឹងហើយបានព្រះអនន្តសម្ដែងហូសតតាំងឧបាសាយៈ សតញ្ចៈអ្នកវិនស្សយេហ្នឹងហ្នឹងឯងត្រូវអង្គុយចិត្តពហុសោតហើយកុំធ្វើសត្តៈហ្នឹងឲ្យវិនស្សហើយហ្នឹងឯងតាំងមូលាំងព្រះមច្ចរិយស័កជាឫសគល់នៃព្រះមច្ចរិយធัวហ្នឹងហើយ ព្រះអនន្តក៏រំលឹកថាតាស្មាព្រោះហេតុដូច្នោះហ្នឹងធម្មតរោសិយាក៏បីមាន នៅការត្រួតត្រងព្រះធัวហ្នឹងហ្នឹងឯងជាឫសគល់នៃព្រះមជ្ឈយធัวអញ្ចឹងយើងស្ដាប់យើងសិក្សាហើយបានការចេះដឹងយល់ពាក្យច្រើនទៅវាចម្រើនបញ្ញាទាំងហើយនៅក្នុង ចិត្តវៈហ្នឹងចង់រតនាមកហ្នឹងវាចេះជាប់ពន្យល់នៅក្នុងធัวដូចថាយើងត្រូវអធិស្ឋ័យពុទ្ធបរិស័ទស្ដាប់ស្ដាប់ទៅពីរឿងជីវិតស្ដាប់ស្ដាប់ទៅពីរឿងចិត្តអីចឹងទៅដូចថាពុយរស់ចឹងទៅហ្នឹងឯងថារឿងរបស់ជីវិតរឿងរបស់ចិត្តអីចឹងទៅ ស្ដាប់ទៅធូរស្រាលបញ្ហាដែលធ្លាប់ ថារឿងរបស់យើងទៅដល់យល់ តិចម្ដងតិចម្ដងទៅវាយើងធូរតាមនឹងដែរទៅរឿងរបស់ចិត្តចិត្តដឹងអារម្មណ៍អីអីចឹងសិតតែអប់រំបញ្ញាហ្នឹងយើងទៅស្ដាប់អីណាឮអីណាឲ្យមកចម្រើនការយល់ដឹងឲ្យស្រាលវាមិនធ្ងន់ទៅដោយការប្រកម្មការរែកទូលភេរៈហ្នឹងវាស្រាលវាធូរវាផុតពីរឿងយើងទៅវាបានមកគណៈមកគណៈដែលថាវាជារឿងរបស់ចិត្តចឹងទៅដែរ ជាប្រយោជន៍ហ្នឹងសំអប់រំរឿយរឿយយើងក្រាន់តែយើងពិចារណាខ្លួនយើងមកយើងបានដឹងតិចតួចទៅយើងធូរអញ្ចឹងទៅអប់រំឲ្យការដឹងហ្នឹងរឹតតែមមឡើងអញ្ចឹងទៅហើយមែនមែនអញ្ចឹងទៅទៀតការពិតមិនមែនយើងគ្រាន់តែបន្លែបន្លប់បន្លំខ្លួនឯងអីទៅទេព្រះអង្គសម្ដែងអេហេ ភិក្ខុមេចន្ទយិអញ្ចឹងហ្នឹងឯងអឺនេលភិក្ខុអេហេណាអង្គហៅអាហ្នឹងគេដើរទៅហបរតីអនុគ្រោះហ่าក្នុងដំណើរដែលលោករត់ចង់កិច្ចអីទៅសឹកទៅអីហ្នឹងណាហ្នឹងឯងព្រះអង្គទ្រង់ត្រាស់ហៅអេហេភិក្ខុហ្នឹងតែឲ្យមកមេចន្ទយិណា គឺកុំគិតខ្វាយខ្វល់អីច្រើនណាមេហ្នឹងបរិស័ទអចិន្តិយិហ្នឹងចេះគំនិតគិតវើរវេយគំនិតគិតខ្វល់ទៅរសឹករអីអីហ្នឹងកុំកុំឲ្យគិតទៅក្នុងរឿងអញ្ចឹងហ្នឹងឯងណាកុំឲ្យគិតច្រើនហើយបានព្រះអង្គបញ្ជាក់ថាមិនបានកុំឲ្យចាំបាច់គិតខ្វល់អីទៅច្រើន ហ្នឹងហើយអាហ្នឹងយើងដឹងហើយរឿងរបស់យើងហ่ะគិតស្វាយខ្វល់មួម៉ៅក្តៅក្រហាយលំបាកព្រួយចេះចោះអីស្ទឹងតែតបៅខួរឬក៏សរសៃប្រសាទគិតអត់ប្រយោជន៍អីក៏ចេះតែគិតទៅមួម៉ៅកើតទុកអីចឹងទៅហ្នឹងហើយរបៀបហ្នឹងហ្នឹងដែលព្រះអង្គម្ដែងតែមេចិនតិយិហ្នឹង ត្រង់ថាចិត្តតាំងនាមេតាំងណាដែលឈ្មោះថាចិត្តនោះហ្នឹងហើយនាមៈនឹងអេតាំងហ្នឹងចិត្តតាំងនាមេតាំងហ្នឹងហ្នឹងហើយវាទូរេហោនតាមពេអារម្មណังសម្បដិឆន្ទកៈចេតិកੰងហ្នឹងអន័យថាវាជាធម្មជាតិ ទទួលនៅអារម្មណ៍សំបីក្នុងទីឆ្ងាយណាទុរេហោនតាមពេណាសំបីក្នុងទីឆ្ងាយអារម្មណ៍ណាំងសម្បដិឆន្ទកៈចេតិកੰណាវាជាធម្មជាតិសម្បដិឆន្ទកៈនោះវាវាជាធម្មជាតិតែងទទួលអាហ្នឹងពាក្យក្នុងព្រះអភិធម្មយើងប្រើក្នុងខណៈមួយដែលហៅថាសម្បដិឆន្ទៈ តាមដេចឆន្ទៈចិត្តវាទទួលពីបញ្ញវិញ្ញាណមកហ្នឹងណាហ្នឹងហើយនៅក្នុងទីនេះគឺសំដៅយកការទទួលអារម្មណ៍ដោយអំណាចនៃជីវ័នហ្នឹងហ្នឹងហើយហ្នឹងហើយប្រើនៅក្នុងវិថីចិត្តដែលបាន ដឹងអារម្មណ៍ហ្នឹងល្អិតល្អន់ទៅតាមព្រះអភិធម្មហ្នឹងហើយមានសម្បដិឆន្ទៈទទួលពីបញ្ញវិញ្ញាណហ្នឹងមក ហ្នឹងឯងតែក្នុងសេចក្តីដែលព្រះអង្គទ្រង់បញ្យល់ពីសភាពនៃចិត្តដែលគិតណាហ្នឹងហើយអញ្ចឹងវានៅក្នុងជីវ័នធម្មជាតិនៃចិត្តហ្នឹងវាតែងតែនឹកគិតវាតែងតែទទួលអារម្មណ៍សំបីទីឆ្ងាយហ្នឹងហើយអាហ្នឹងយើងចាប់សេចក្តីបានថាការដែលដឹងអារម្មណ៍ទៅ ក្នុងទីឆ្ងាយហ្នឹង ហើយព្រះអង្គសម្ដែងក្នុងពាក្យថាថាទុរាំងកមាំងឯកចរាំងអសរិរាំងកហេសយ៉ាងណាហ្នឹងគឺឲ្យយើងដឹងថាធម្មជាតិនៃចិត្តហ្នឹងវាអញ្ចឹងអប់រំចិត្តតានុបស្សនាទៅឋានរឿយរឿយទៅដល់ទៅ ដឹងថាវាជាចិត្តអត់មែនជាអត្តាតួខ្លួនយើងទោះជាចិត្តនឹងដឹងអារម្មណ៍អីក៏អត់បញ្ហាដែរគឺណា ព្រោះឲ្យតែមិនមែនជាយើងវាផុតពីយើងទៅ គឺយើងអត់មានហួងហាញហាយហាយអីទេដឹងរឿងអីដឹងអារម្មណ៍អីមានសតិរលឹកដឹងបានសតិហ្នឹងដែលរក្សាចិត្តដែលសម្យុទ្ធប្រកបជាមួយហ្នឹងឲ្យជាចិត្តដែលភ្លឺស្វាងចិត្តដែលមានញាណដោយអំណាចនៃការអប់រំសតិប្បដ្ឋានបើតែមានសតិប្បដ្ឋានមានសតិមានចិត្តហើយហ្នឹងហើយយើងគ្រាន់តែយកសតិប្បដ្ឋានជាបឋមធានក្នុងការអប់រំសតិ ហ្នឹងឯងតែយើងនិយាយការអប់រំចិត្តសំដៅទៅលើសមថៈយកចិត្តជាបឋមធានបើនេះក៏មានសតិណៈសមថៈមាន បញ្ញាណៈសមថៈហ្នឹងទៅដល់យើងមកនិយាយអប់រំសតិប្បដ្ឋានក៏មានចិត្តប៉ុន្តែ ចិត្តថ្នាក់តបឋានមិនមែនថ្នាក់សមថៈទេមិននៅក្នុង ចម្រើនកសិនចម្រើនអសុបអីអាណាបានសតិអីដែលមាន បញ្ញត្តិ ខ្យល់ង្ហើមចេញចូលអីមកជាអារម្មណ៍អីហ្នឹង តែប៉ុណ្្នឹងទេនេះគឺថាមករលឹកដឹងបរមត្តធัวរូបសម្លេងកិនរោផតពៈហំមេរមវិញ្ញាណចិត្តចេតសិកជាបរមត្តធัวសពេធម្មេអនត្តាហ្នឹងឲ្យឃើញ បរមត្តធัวហ្នឹងដូចជាវេទនានុបស្សនាតែប្រធាន ធម្មជាតិដែលសោយអារម្មណ៍អត់មានទូអត្តា កុហកបាបចិត្តបរោះស្ត្រីអីអ្នកសោយទេហ្នឹងហើយយើងរੋអីឲ្យសោយទោះសោយប៉ុណ្ណាវាមិនឆ្អែតវាមិនគ្រប់វាមិនក្រាន់វានៅតែលហេមលហាមតែហេបតហប់អញ្ចឹងហ្នឹងហើយទោះបានប៉ុណ្ណាក៏ដោយយើងខំប្រឹងរហូតដល់ដាច់ខ្យល់ស្លាប់ទៅហ្នឹងហើយប៉ុន្តែដល់ទៅមករលឹកដឹងថាវាមិនមែនយើងអ្នកសោយអាហ្នឹងគឺថាហាមតណ្ហាតែហ្មងហ្នឹងហើយ កំពុងសោយអីក៏ប៉ុណ្្នឹងឯងអត់មានផ្ទះផ្ទែងទៅរស់អីទៀតទេចិត្តវាស្ងប់ជាមួយនឹងវេទនានុបស្សនាសតិបដ្ឋានអត់ចាំបាច់ទៅសោយទឹកវិមានអីដោយសម្គាល់ថាយើងជាទេវបុត្រទេពធីតាអីអីអ្នកសោយអីអត់ទេទៅដល់ណាក៏ដោយការដឹងអារម្មណ៍គឺនៅតែមិនមែនអត្តាមិនមែនមនុស្សមិនមែនទេវតា ដឹងអារម្មណ៍សោយអារម្មណ៍ហ្នឹង ចឹងបានពូជសតិប្បដ្ឋានទៅចឹងទៅហ្នឹងឯងហ្នឹងគឺក្នុងការអប់រំចម្រើនសតិប្បដ្ឋានហ្នឹងក៏មានចិត្តប្រកបជាមួយហ្នឹងហើយចិត្តដែលប្រកបជាមួយហ្នឹងឯងជាចិត្តដែលមានសេចក្តីសុខស្ងប់ជាមួយនឹងសតិប្បដ្ឋានហ្នឹងហ្នឹងឯងទោះជារលឹកដឹងចិត្តមិនស្ងប់ចិត្តមិនស្ងប់គ្រាន់តែជាអារម្មណ៍ទេប៉ុន្តែចិត្តដែលប្រកបជាមួយសតិហ្នឹងគឺចិត្តស្ងប់ហ្នឹងឯង ព្រោះមិនទៅចាប់មិនទៅប្រកម្មចិត្តដែលមិនស្ងប់នឹងឲ្យជាចិត្តជានេះវិញឲ្យចិត្តជានោះវិញគឺអត់ចាំបាច់ទៀមទាចិត្តអ្វីដតីអីទេគ្រាន់តែដឹងចិត្តដែលកំពុងមាន កំពុងប្រកបនឹងមិនមែនអត្តាយើងតែប៉ុណ្្នឹងឯងមានចាំបាច់ចិត្តអីដតីទៀតហ្នឹងឯងហ្នឹងគឺលក្ខណៈរបស់តបថាហ្នឹងផ្ទុយពីតណ្ហាដែលត្រូវការ ចង់បានការសោយអារម្មណ៍ការដឹងអារម្មណ៍អីអីផ្សេងផ្សេងហ្នឹងគឺវាផ្ទុយអំពីចំណង់ដែលចង់ហ្នឹងក្រាន់តែមិនចាប់ប្រកាន់វេទនា ដែលកំពុងសោយចិត្តដែលកំពុងដឹងហ្នឹងគ្រាន់តែមិនចាប់ប្រកាន់តែប៉ុណ្ណឹងទេផ្ទុយគ្នាពីតណ្ហាដែលត្រូវការប្រាថ្នាគឺតបថាហ្នឹងហាមឃាត់រារាំងតណ្ហាហ្នឹង នឹងឲ្យយើងឃើញលក្ខណៈរបស់សតិប្បដ្ឋាននឹងអញ្ចឹងហ្នឹងហើយអញ្ចឹងក៏កិច្ចប្រតិបត្តិនៅ ក្នុងការដែលបានដឹងកាយវេទនាចិត្តធัวហ្នឹងក៏ប្រព្រឹត្តទៅដើម្បីរួចផុតដោយថារាគៈទោសៈមោហៈពន្ធាមុញចណាត់ថា វាយៈមិតង់វត្តតៃតេហ្នឹងគឺថាគួប្ររពនៅសេចក្តីជាយាម ដើម្បីប្រយោជន៍គឺការរួចផុតអំពីចំណងរាគៈទុសៈមោហៈនឹងឯងហ្នឹងកិច្ចតែប្រណិបត្តិហ្នឹងបានក្នុងប្រកាសថាព្រះអង្គសម្ដែងបន្តមកហ្នឹងត្រង់ថា ទូរាំងកមាំងឯកចរាំងអសរីរាំងកហេសយ៉ាងយេចិត្តតាំងសញ្ញមេសន្តិមកខន្តិមេរបេនធនីនេះបុគ្គលណាដែលសង្រួមចិត្តហ្នឹងគឺអប់រំសតិចម្រើនបញ្ញាហ្នឹងគឺសង្វរៈសង្រួមរក្សាការពារចិត្តហ្នឹងយេចិត្តតាំងសញ្ញមេសន្តិណាចឹងគឺថាស្រាយរួចពីចំណងរបស់មេហ្នឹងមកខន្តិមេរបេនធនីហ្នឹង រាគៈទុសៈមោហៈពន្ធាវាជាចំណងរបស់មេហ្នឹងអញ្ចឹងគឺកបបីធ្វើនៅក្តីជាយាមដើម្បីប្រយោជន៍ដល់ការស្រាយដល់ចំណងហ្នឹងហើយព្រះអង្គទ្រង់ត្រាស់សម្ដែង កលាស់គាថាខាងដើមហ្នឹងបញ្ជាក់អំពីទីតាំងនៃសតិរលឹកសតិប្បដ្ឋានដែលជាអារម្មណ៍ហ្នឹងឯងគឺចិត្តហ្នឹង គឺទូរាំងកមាំងអេកចរាំងអសរិរាំងវេសយ៉ាងហ្នឹងគឺថាវាមានអារម្មណ៍ឆ្ងាយថាទូរាំងកមាំងទៅឆ្ងាយហ្នឹងគឺបានន័យថាមានអារម្មណ៍ឆ្ងាយហ្នឹងហើយវាមិនមែនដែរអីទៅដល់ណាដល់ណីវាអាស្រ័យនឹងវត្ថុរូបកើតឡើងហើយរលត់ទៅតែប៉ុណ្ណឹងវាអត់មានដូចថា ជាវត្ថុអីរបស់អីដាច់ចេញពីរូបកាយដែតអីទៅអីណាទៅទេហ្នឹងឯងជាធម្មជាតិដែលដឹងនៅអារម្មណ៍ឆ្ងាយទូរាំងកម្មាំងហ្នឹងអសរិរាំងអត់មានសរីរៈទេណាវានៅតែក្នុងហតិយវត្ថុជាទីអាស្រ័យហ្នឹងហ្នឹងឯងហើយវាមានអារម្មណ៍ឆ្ងាយអញ្ចឹង ហើយឯកចរੰងវាកើតឡើងតែមួយដួងមួយដួងក្នុងការដឹងអារម្មណ៍តតតគ្នាដោយអនន្តរបច្ច័យអញ្ចឹងទៅគោហេសយ៉ាង វាអាស្រ័យគោហេគឺ មហាភូតរូបណាសំដែងយកមហាពុទ្ធរូប ជាបឋមធានប៉ុន្តែវានៅលើវត្ថុរូបណាវត្ថុរូបហ្នឹងវាជាឧបាទេយរូបទេវាអាស្រ័យនឹងមហាពុទ្ធរូបហ្នឹងជាទីអាស្រ័យកើតនៅក្នុងបញ្ចវោការភពហ្នឹងចិត្តចេតសិកវាតែងតែអាស្រ័យវត្ថុរូប ជានិស្សយបច្ច័យ ឬក៏ថាជាវត្ថុបរិយជាតិក្នុងប្រវត្តិកាលហ្នឹងថាវាជាទីអាស្រ័យកើតដូចជាអណ្ដាតជាគៀងដាតទៀនអីចឹងវាត្រូវអាស្រ័យប្រឆេះកមួនឬក៏ប្រឆេះប្រេងជាគៀងវាអត់មានអណ្ដាតដាច់តែឯងហោះទៅណាទេក្នុងជីវិតយើងអ្នកម្នាក់ហ្នឹងគឺថាមានមហាពុទ្ធរូប4ហ្នឹងដោយកមួនទៀនអញ្ចឹង ហើយវាមានវត្ថុរូបហ្នឹងដូចបិឆេះទៀនអញ្ចឹងហើយវាមានវិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងដូចអណ្ដាតទៀនអញ្ចឹងហើយវាមានចេតសិកអាស្រ័យនឹងវិញ្ញាណហ្នឹងអាស្រ័យវត្ថុរូបជាមួយនឹងវិញ្ញាណហ្នឹងចេតសិកហ្នឹងដូចពន្លឺទៀនហ្នឹងអញ្ចឹងដូច្នេះវាត្រូវអាស្រ័យនឹងបិឆេះហ្នឹងគឺវត្ថុរូបហ្នឹងអាហ្នឹងគឺគ្រប់ អង្គគ្រប់គ្នាសត្វលោកទាំងអស់ហ្នឹងដែលមាន វិញ្ញាណដឹងអារម្មណ៍ហ្នឹងគឺវាអត់មានវិញ្ញាណអីស្ទុះទៅកន្ទោលទៅអីតឯងអីចឹងគឺអត់មានទេអត់មានទេគឺតែវាត្រូវតែអាស្រ័យវត្ថុរូបវាមានបច្ច័យឲ្យវិញ្ញាណហ្នឹងថាដោយបច្ច័យអីបច្ច័យអីគឺបច្ច័យច្រើនអញ្ចឹងវាអត់មានតួវិញ្ញាណពលឹងអត្តាអីខ្លួនឯងអី ដែលមិនអាស្រ័យបច្ច័យហើយហោះទៅស្ទុះទៅតូលទៅកើតទៀតអីដូចជាសាតិវិខអីលោកយល់ឃើញវិញ្ញាណស្ទុះទៅតូលទៅអញ្ចឹងអាហ្នឹងគឺវាជាសាសតៈតិថៈហើយក៏ប្រកាន់មមអីចឹងទៅទៅតាមការសន្សំសាសតៈតិថៈហ្នឹង វាឃើញវិញ្ញាណស្ទុះបន្ទោលទៅកើតចឹងណាចាស្ដាប់រឿងរ៉ាវវិជាដកអីអីចឹងតែទៅ ជាយល់ឃើញមានវិញ្ញាណពលឹងជាបុគ្គលចឹងទៅកើតទៀតចឹងទៅនឹងឯងដែរពុទ្ធបរិស័ទយើង អប់រំតែប្រធានអត់ទេអត់សម្គាល់ថាវាមានស្អីជាខ្លួនឯងថិតថេរទៀងទាត់អីទេ គឺអ្វីអ្វីគឺជាផល នៃបច្ច័យហើយវាស្ថិតនៅក្នុងត្រៃលក្ខធម៌តែផលរបស់បច្ច័យវាត្រូវតែកើតហើយវា វិន័យសូនបាត់ទៅវិញអញ្ចឹងជាធម្មតាផលនៃបច្ច័យគឺថានិយមធัวវាមានត្រៃលក្ខលក្ខណៈអញ្ចឹងហ្នឹងឯងអ្វីដែលកើតពីបច្ច័យព្រោះមុននឹងកើតវាអត់មានអញ្ចឹងវាគ្រាន់តែមាន ហើយត្រឡប់ទៅជាមិនមានវិញអញ្ចឹងវាមានលក្ខណៈនៃសង្ខារធัวគឺអញ្ចឹងច្បាប់នៃអ្វីដែលកើតពីបច្ច័យហ្នឹងវាអញ្ចឹងហ្នឹងឯង ចឹងយើងចាប់សេចក្តីត្រង់ដែលថាធម្មជាតិចិត្តយើងដឹងរឿងអីរាល់ថ្ងៃនោះឲ្យតែសតិរលឹករឿយរឿយហ្នឹងឯងកុំចេះតែប្រកម្មទៅរឿងយើងរឿងគេចេះចោះអីចឹងទៅវាបានតែខ្វល់បានតែរវល់បានតែងងឹតហ្នឹងហើយខាតពេលវេលាដែលយើងបានជួបពធហ្នឹងយើង មិនទៅងាយចម្រើនបញ្ញាអីបានចាក់ធ្លុះត្រាស់ដឹងវឹបវឹបណាត្រូវសន្សំបន្តិចម្ដងបន្តិចម្ដងអញ្ចឹងកុំឲ្យខាតរវល់តែខ្វល់ទៅ ចំណែកអ្នកតន្ត្រីគេមានអីគេបានអីអីអីយើងត្រូវដឹងថាសិតតែជាអ្នក មានសេចក្តីទុកណាគ្រប់ព្រះអង្គគ្រប់គ្នាទៅទេ គឺសិតតែជាអ្នកមានសេចក្តីទុកអានឹងយើងនិយាយជាបុគ្គលបញ្ញត្តិ ហ្នឹងឯងវានៅក្នុងរឿងវត្តដាក់ហ្នឹងបានវាមានបញ្ញត្តិថាជាបុគ្គលនឹងមកហ្នឹងវាមានកិលេសមានអភិសង្ខាមានបដិសន្ធិជាតិជារាមរណៈហើយបាត់បង់ជីវិតទៅពេលណាគឺណាភ្លាមភ្លាមមួយថ្ងៃពីរថ្ងៃមួយខែពីរខែអីទៀតហ្នឹង នៅក្នុងសភាពមិនទៀងទាត់ហ្នឹងគឺថាវាត្រូវចោលវៃវៃទាំងអស់ហើយយើងចំណែនអីជាមួយនរណាហើយអាហ្នឹងពោលដោយបញ្ញត្តិដល់ទៅបរមត្តវាអត់មាននរណាបានអីទេវាមានតែវិញ្ញាណដឹងអារម្មណ៍ហ្នឹងបានប្រប៉ុណ្ណាដែលយើងសន្មត់ថាសម្បើមគួរឲ្យយើងចំណែនហ្នឹងប៉ុន្តែអ្វីទាំងអស់ហ្នឹងគឺជាអារម្មណ៍របស់វិញ្ញាណទេវាអត់មានអង្គណាបុគ្គលណាដែលបានអីទេ វិញ្ញាណដឹងអារម្មណ៍ទេថាអញ្ចឹងយើងទៅចំណែនជាមួយនរណាមើលមើលហើយរូបកាយជាសម្បុកនៃរោគហ្នឹងឯងហើយគេលេះអ្នកម្នាក់តែងតែមានបញ្ហារៀងរៀងខ្លួនហ្នឹងមិនថាមុខនរណា ជានរណាទេឲ្យតែនៅមានកិលេសតែមានបញ្ហា ទុកកង្វល់ជាទៀតទាំងអល់រៀងរៀងខ្លួនហ្នឹងហើយយើងមើលទៅចេះឃើញលហឹបលហៈអីចេះចំណែនទៅមិនតែគ្រប់គ្នាសិនអ្នកមានទុកហ្នឹងហើយអត់មានអីជារបស់ខ្លួនទេ គឺណាតែបានតែសេចក្តីប្រកាន់ហ្នឹងណាសេចក្តីប្រកាន់ហ្នឹងវាមានអីវាជាការរែកពុនលីសែងវត្តដាក់ហ្នឹងហ្នឹងដល់យើងយល់អញ្ចឹងទៅយើងណាមានបញ្ញត្តិមកជាអារម្មណ៍ក៏មានមេត្តាករណាទៅវិញទៅព្រោះសិទ្ធិអ្នករួងគ្រោះក្នុងវត្តដាក់ទាំងអស់គ្នាហ្នឹងមាននរណាតែបង្កើតរាគៈទុសៈមោហៈអីឲ្យខ្លួនឯង ចឹងទៅយើងបានចម្រើនមេត្តាករណាទៅហើយយើងនឹករលឹកដល់ព្រះអរិយបុគ្គលទៅពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិទៅយើងប្រឹងប្រែងតាមព្រះអរិយបុគ្គលទៅ មិនមករវល់ពីរឿង ណាចម្ពាក់វៈវិនអីឲ្យយឺតយ៉ាវក្នុងដំណើររឿងយើងចម្ពាក់វៈវិនដោយការបន្ទុះតោះឬការស្អប់អីចឹងឬក៏ចំណែនអីហ្នឹងវាជារឿងយឺតយ៉ាវដំណើររបស់យើងទេ យើងមើលព្រះអរិយបុគ្គលលោកចៅលោកនេះណាយើងមិននៅចំណែនអីនរណាបានអីបើព្រះអរិយបុគ្គលលោកដូចថាខាកស្ដោះចោលហើយចឹងហ៎លោកចៅលោកធ្វើដំណើរទៅបរមសុខអីចឹងដល់ញាប់រូតរះទៅ វាអត់មានបញ្ហាអីណាណា មានអីបានអីឲ្យយើងចំណែនទេព្រោះទិសដៅទៅរកការអស់ទិដ្ឋិតណ្ហាអត់មានចាំបាច់អ្វីទាំងអស់ពីក្នុងโลกនេះណាចាអត់មានចាំបាច់ដូចថាវិជ្ជស្ពាយអីទៅទេតែយើងមានដំណើរដោយអំណាចនៃវិរិយៈឬក៏ព្រមយានហ្នឹងតែប៉ុណ្ណឹងរីករាយស្ងប់ទៅចោលលោកនេះណាបង្អោនចិត្តទៅដូចដែល ព្រះពុទ្ធអង្គទ្រង់សម្ដែងក្នុងវិជាដកហើយក៏មានបកាថានៅក្នុងបកាថាធម្មបទហ្នឹងក៏មាន ហើយដែលព្រះអង្គដែងរົບចំពោះវិខដែលចង់ចាក់សិក្ខាបទទៅដើម្បី100កហបណៈដែលជាសម្បត្តិរបស់ញោមឪពុកហ្នឹងដែលគាត់ចែកឋានទៅក៏បន្ទុកបដាក់នឹងឪពុកមេថា រែងលោកកូនសឹកអីមកអញ្ចឹងណាហ្នឹងឯងបានជាដើមទុនអីអីអញ្ចឹងទៅដល់អញ្ចឹងនឹកទៅដល់100កហបណៈហ្នឹងអីអីអញ្ចឹងក៏ចង់ចាក់សិក្ខាបទហ្នឹងចង់សឹកហ្នឹងដល់អញ្ចឹងទៅបានព្រះពុទ្ធអង្គទ្រង់សម្ដែងឲ្យឃើញថាបែងចែក100ហ្នឹងប៉ុណ្ណេះប៉ុណ្ណោះទៅវាអស់ទៅហើយអត់តាន់គ្រប់គ្រាន់ ក្នុងរបស់របរដែលប្រើប្រាស់ទេយើងដឹងស្រាប់ហើយក៏រៀបវាដូចពេងធ្លុះអញ្ចឹងវាចេះគ្រប់អីថែម4 500មកទៀតក៏វាមិនគ្រប់ហ្នឹងហើយហើយកុំថា4 500 1000អីព្រះអង្គទ្រង់លើកពីសម្បត្តិស្ដេចចក្រនឹងឯងហើយมันគឺណាណាគឺព្រះអង្គហ្នឹងប្របាទមន្ធាតតហ្នឹងបាននៅក្នុងមន្ធាតតរាជជាដកហ្នឹងដែលពាក្យថាពីរគាថាទៀតហ្នឹង បន្ទាប់ពីព្រះអង្គសម្ដែងពីអាណាចក្រអំណាចនៃដាច់ចក្រពតហ្នឹងរួចទៅបន្តមកអ្នកកហបណៈវសេនៈតតេកាមេសុវិជតេអបាសាទាទុខាកាមាអតិវិញ្ញាយបណ្ឌិតោហ្នឹងហើយគឺភ្លៀងកហបណៈទេរតនៈ7ប្រការធ្លាក់ពីលើមេឃមកបាទមន្តធាតតហ្នឹង ចឹងគឺថាអ្នកនេះណាមកបរិសេធត្រង់តតេកាមេសុវិជតិហ្នឹងគឺថាវាវាអត់មានវិជតិវាមានណាប៉ុន្តែនេះវាអត់មានវាអត់មានការឆ្អែតឆ្អន់អីទៅនៅក្នុងវត្ថុកាមអត់ចេះឆ្អែតហ្នឹងឯងដោយភ្លៀងគឺកហបណៈហ្នឹង កុំចាំបាច់និយាយ4 5រយអីគឺថាធ្លាក់ពីលើមេឃត្រឹមខ្មងត្រឹមជាគង់អីពីដណ្ដប់យោជដោយជុំវិញអីនឹងក៏ដែរគឺថាអានុភាពព្រះបរមពុរិស័ទព្រះបាទមុនធាតតោហ្នឹងនៅទៅសោយរាជនៅ ទេវលោកផងគេណារឿងរ៉ាវហ្នឹងយើងធ្លាប់ស្ដាប់ហើយគ្រាន់តែថាយើងរំលឹកឲ្យឃើញដែលយើង ដូចថាប្រឹងប្រែងដើម្បីថាឲ្យបានអ្វីអ្វីក្នុងโลกហ្នឹងតែទីបំផុតវាយើងអត់បានអីដោយសារថាវាអត់គ្រប់គ្រាន់ហើយបញ្ហាការប្រកម្មការហួងហែងអី នៅតែមានក្តីទុកសោកហើយនឹងចិត្តសៅមងដែលត្រូវ ប្រត់ប្រាស់ពីអ្វីអ្វីទាំងអស់ហ្នឹងមានរឿងរ៉ាវក៏ច្រើន ជាមួយគ្នានឹងអ្វីដែលយើងស្រឡាញ់គេក៏ចង់បាននឹងចឹងវាចម្រើនទៅដោយចិត្តសៅហ្មងឲ្យយើងពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិទៅគាត់ឃើញព្រះអរិយសុតិជា លោកជា ចោលសម្បត្តិក្នុងលោកទៅរកការអស់តណ្ហាសំខាន់មែនទែនអាដោះស្រាយដោយការកម្ចាត់តណ្ហាហ្នឹង គឺថាប្រគល់របស់ក្នុងលោកហ្នឹងវាមិនមែនរបស់យើងស្រាប់ហើយគ្រាន់តែយើងប្រកាន់ដោយអវិជ្ជាដល់តែភ្លឺស្វាងទៅគឺថាអត់មានចាំបាច់កណ្ដើមប្រជែងអីគ្នាទេគឺថាជារបស់ក្នុងលោកហ្នឹងរោគអត្តាទូខ្លួនយើងអត់មាន គឺជាជោគជ័យហើយចាបញ្ហាវានៅត្រង់តម្កល់តែមានយើងទៅវាចិត្តតែ ហួងហែងខ្លួនឯងហ្នឹងដើម្បីថាឲ្យខ្លួនឯងហ្នឹងប្រកែឲ្យខ្លួនឯងហ្នឹងក្រាន់បើកុំឲ្យចាញ់ប្រៀបគេកុំឲ្យអន់អីអីវាចេះតែមានរឿងទៅទៀតហើយដល់ទៅកំណត់រូបធัวនេះមធัวវាអត់មានជាអត្តាបានទៅវាអស់អារឿងហួងហែងខ្លួនឯងហ្នឹងអញ្ចឹងទៅរូបកាយហ្នឹងក៏ប៉ុណ្ណាប៉ុណ្ណឹងហើយវិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងប៉ុណ្ណាប៉ុណ្ណឹងហើយសភាវៈហ្នឹងប្រកបត្រៃលក្ខមកទៀត មិនត្រឹមតែប្រកាសតែថាមិនមែនជាសត្វទេវាប្រកាសនៅក្នុងត្រៃលក្ខដែលមានហើយត្រឡប់ទៅជាមិនមានវិញផលនៃបច្ច័យហ្នឹងវាអត់មានចាំបាច់ឲ្យហួងហែងចាំបាច់ឲ្យទៀមទាយ៉ាងនេះយ៉ាងនោះអីចឹងទេលក្ខណៈមិនឲ្យយើងហួងហែងតែដូចលក្ខណៈពលឺថ្ងៃអីវាអត់ត្រូវការហួងហែងពីនរណាផ្លេកបន្ទោអិនតនូអីចឹងវាមានលក្ខណៈប្រាប់មកថាមិនបាច់ហួងហែងខ្ញុំទេណា បើខ្ញុំអត់ទៀមទីអីទេអត់ភ័យខ្លាចអត់ទេអត់ព្រួយខ្លាចបាត់ខ្លាចអីទេគឺថា បរមត្តធัวអាស្រ័យបច្ច័យកើតឡើងនោះវាមានលក្ខណៈប្រាប់មកមិនឲ្យខ្វល់មិនឲ្យកើតទុកមិនឲ្យហួងហែងមិនឲ្យរក្សាការពារអញ្ចឹងណាអានឹងលក្ខណៈប្រាប់មកអញ្ចឹងដោយត្រៃលក្ខហ្នឹងគឺថាជាអារម្មណ៍នៃសមសនញ្ញាណវិបស្សនាញាណចម្រើនមកបន្ទាប់ពីដែលយើងដឹងថាអត់មែនជាសัตว์ហើយហ្នឹង ជាបរមត្តអាស្រ័យបច្ច័យហើយហ្នឹងបានយើងឃើញផលនៃបច្ច័យហ្នឹងវាមានត្រៃលក្ខធัวហ្នឹងនឹងអាញាណនោះចេះតែចម្រើនមកទៀតដឹងចឹងទៅហើយសេចក្តីសុខក្រៃលែងបណ្ណាក្នុងការមិនប្រកាន់មិនហួងឯងហ្នឹងហ្នឹងឯងអញ្ចឹងបានព្រះអង្គទ្រង់ប្រកាស អបាសាទាទុក្ខាកាមាហ្នឹងអិតិវិញ្ញាយបណ្ឌិតោបណ្ឌិតហ្នឹង គឺថាបានដឹងវិញ្ញាណហ្នឹងមិនមែនគ្រាន់តែវិញ្ញាណអីដឹងធម្មតាអីទេគឺថាជាតួវិជាទៅអតិវិញ្ញាយបណ្ឌិតោហ្នឹងគឺថាបានដឹងដឹងច្បាស់ថាអ្វីអ្វីទាំងអស់ហ្នឹងវត្ថុកាមហ្នឹងកិលេសកាមហ្នឹងគឺថាមានសេចក្តីសុខតិចតែមានសេចក្តីទុកច្រើនមានសេចក្តីចង្អៀតចង្អល់ច្រើនបង្ករឿងបង្កបញ្ហា នឹងគឺបានដឹកអញ្ចឹងនឹងគឺតលតែមានចិត្តបង្អោនទៅកាន់ព្រះនិព្វានឃើញទីពឹងត្រង់ដែលអស់ទិដ្ឋិតណ្ហានឹងបានអត់ចាំបាច់មកអង្វរកមកពឹងពាក់អ្វីអ្វីក្នុងលោកនឹងគឺមានចំណុចខ្លាំងចំណុចដែលត្រូវឈ្នះលោកនឹងដោយមិនមិនចាំបាច់អង្វរកមិនចាំបាច់ធ្វើស្មោមលោកនឹងមកអំពីសម្គាល់ថាវាអត់មានអត្តាទូខ្លួនយើង អាហ្នឹងបានយើងមានចំណុចខ្លាំងទេហើយគឺជាចំណុចខ្សោយរបស់មេហ្នឹងហ្នឹងហើយមេហ្នឹងមិនអាចមកលួងលោមយើងមកបោកប្រាស់យើងមកគៀបសង្កត់យើងអីទៅបានទេមកអំពីវាអត់មានអត្តាយើង ដើម្បីថាសូមការរស់នៅ ដើម្បីសូមការសែបសោយសូមការរីករាយសូមការសុបាយអីអីដូចដែលនៅមាន អាការប្រកម្មទូខ្លួនហ្នឹងវាភ័យខ្លាចរឿងហ្នឹងឯង ដល់ទៅយើងបានពធัวហ្នឹងធម្មោហវេរកតិធម្មចារឹងទៅវាមានចំណុចខ្លាំងដែលយើងអាចឈ្នះលោកនេះត្រង់ដែលថាអត់មានអត្តាយើងដើម្បីមកស្មូមលោកនេះទេឃើញទេអញ្ចឹងគឺយើងខ្លាំងកន្លែងហ្នឹងឯងកន្លែងហ្នឹងយើងដឹងថាទីពឹងរបស់យើងហ្នឹងគឺការដែលលះបង់ទិដ្ឋិតណ្ហាហ្នឹងតែហ្មងការអស់ទិដ្ឋិតណ្ហាហ្នឹងមានពិត ហ្នឹងហើយអញ្ចឹងព្រះអង្គសំដែងមកគាថាទៀតហ្នឹងព្រះពុទ្ធរិកាសំដែង ក្នុងពជាដករឿងរ៉ាវមែនតែព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹងហើយព្រះអង្គសំដែងហ្នឹងហើយត្រង់ថាអបិតបេសកាមេសរតੰសោនេតិកចតេតណ្ហកយៈរតោហោតេសមាសម្ពុទ្ធសាវកោហ្នឹងគឺថាសាវករបស់ព្រះសមាសម្ពុទ្ធត្រេកអរនឹងការអស់ទៅនៃតណ្ហា ហ្នឹងហើយវាអត់មានត្រេកអរអីសំបីតែអារម្មណ៍ចិត្តដូចជាព្រះសមិទ្ធិអីអីដែលលោកបានដឹងច្បាស់ទៅលោកមិនត្រេកអរសំបីតែការនិមន្តអំពីទេពធីតាអាហ្នឹងគឺដែលថាអបិតបេសកាមេសសំបីកាមគុណជាទេពណាក៏និមន្តលោកអត់បានដែរព្រះសមិទ្ធិហ្នឹងនឹងព្រះថាលោកលើកជា ឧទាហរណ៍មកអញ្ចឹងហ្នឹងហើយហ្នឹងហើយចឹងគឺអត់មានត្រេកអរអីទៅសំបីតកម្មគុណជាទេពហ្នឹងអញ្ចឹងសាវករបស់ព្រះសម្មាសម្ពុទ្ធនេះសម្មាសម្ពុទ្ធសាវកោនេះគឺថាតណ្ហកយៈរតោហោតេហ្នឹងហើយអញ្ចឹងតណ្ហកយៈរតោនេះគេណាព្រះរថាលោកបញ្យលតណ្ហកយៈរតោតេ និព្វានៈរៈតោ ត្រេកអរនឹងការអស់តណ្ហា គឺត្រេកអរនឹងព្រះនិព្វាននោះបញ្យល់អញ្ចឹងហ្នឹងហើយហើយបានព្រះអធិដ្ឋានលោកបញ្យល់ទៀតត្រង់ថាត្រេកអរនឹងព្រះនិព្វានហ្នឹងណាហើយដែលព្រះនិព្វានហ្នឹងមានឈ្មោះថាតណ្ហខយៈហ្នឹងណាតណ្ហតណ្ហ ហខយោតេហ្នឹងគឺតណ្ហខយៈការអស់តណ្ហាហ្នឹងដែលជាជាឈ្មោះនៃព្រះនិព្វានទីព្រោះលោកបញ្យលលោកបញ្យលត្រង់ឲ្យថាតណ្ហខយៈរតោតេនិព្វានៈរតោហ្នឹងគឺបានន័យថាត្រេកអរនឹងការអស់តណ្ហានឹងគឺបានន័យថាត្រេកអរនឹងព្រះនិព្វាននិយាយថាត្រេកអរនឹងព្រះនិព្វានក៏បានត្រេកអរនឹងការអស់តណ្ហាក៏បាន ហ្នឹងចឹងហើយហើយបានមិនបានជាព្រះនិព្វានហ្នឹងដែរមានឈ្មោះថាជាការអស់ទៅនៃតណ្ហាថាមកអំពីនិព្វានណញ្ញហេនិព្វានអ្នកហើយហេហ្នឹងនិព្វានណញ្ញហេហ្នឹងនិព្វានណញ្ញហេហ្នឹងអាគមៈតណ្ហាខៃយតេបានន័យថាតណ្ហាហ្នឹងអាគមៈហ្នឹង ត្រែថាមកដល់តណ្ហាហ្នឹងដែលព្រឹត្តទៅក្នុងវត្តដាក់ហ្នឹងតណ្ហាហ្នឹងអាគមៈហ្នឹងគឺថាបានមកដល់ព្រះនិព្វានហើយខយតិហ្នឹងឯងប្រែថាអស់ណាប្រែថាអស់ហើយហេតុហ្នឹងក៏លោកប្រែថាតាមពិតឬដោយពិតហ្នឹងបញ្ជាក់ឲ្យឃើញថាជាការពិតតណ្ហាហ្នឹងមកដល់ព្រះនិព្វានហ្នឹងណា និព្វានញ្ញហេអាគមៈតណ្ហាហ្នឹងគឺតណ្ហាហ្នឹងអាគមៈហ្នឹងបានមកដល់ព្រះនិព្វានហ្នឹងខេយតិហ្នឹងក៏អស់តណ្ហាហ្នឹងចឹងទៅចឹងបានតស្មាតាំងតណ្ហកខយៈហ្នឹងហើយគេណាបន្តមកទៀតហ្នឹងដើម្បីបញ្ជាក់គេណាតស្មាតាំងតណ្ហកខយោតេវិជ្ជតេអញ្ចឹងគឺថាព្រោះហេតុនោះតាស្មាព្រោះហេតុនោះ តាំងហ្នឹងគឺព្រះនិព្វាននោះណាតាំងហ្នឹងគឺព្រះនិព្វាននោះតណ្ហខយោតេវជ្ជតេហ្នឹងឈ្មោះថាតណ្ហខយៈព្រះនិព្វាននោះឈ្មោះថាតណ្ហខយៈហ្នឹងបញ្ជាក់ថាមកមកពីអីណាមកពីអីបានជាព្រះនិព្វានហ្នឹងហៅថាណាមានឈ្មោះថាតណ្ហខយៈគឺអស់តណ្ហាហ្នឹងមកពីតណ្ហាហ្នឹងអី មកដល់ព្រះនិព្វានហ្នឹងក៏អស់ទៅហ្នឹងឯងអញ្ចឹងគឺមិនបានតណ្ហានឹងអស់គឺណាដែលថាមកដល់ព្រះនិព្វានហ្នឹងតណ្ហានឹងអស់គឺ សម្រាប់ត្រង់អរិយមគ្គអត់មានអរិយមគ្គតណ្ហាមិនចេះអស់ទៅទេហ្នឹងឯងគឺមានអរិយមគ្គគឺអរហត្តមគ្គហ្នឹងហ្នឹងឯងអញ្ចឹងទៅការអស់ទៅនៃតណ្ហាហ្នឹងគឺ អនុបាទនិរោធហ្នឹងដែលជាផល សម្រាប់បរិយមគ្គហ្នឹងអញ្ចឹងមាន មានការអស់តណ្ហាហ្នឹងការមិនកើតឡើងនៅតណ្ហាហ្នឹងអញ្ចឹងព្រះនិព្វានហ្នឹងមានឈ្មោះថាតណ្ហខយៈទៅណាឈ្មោះនៃព្រះនិព្វានមានច្រើនណាស់គឺថាសត្វតែផ្ទុយអំពីវត្តដាក់ហ្នឹងឯងវត្តដាក់ណាព្រះនិព្វានវិវត្តដាក់ទៅអឺវត្តដាក់ហ្នឹងមានឈ្មោះថាសង្កតៈមានបច្ច័យតតែង ព្រះនិព្វានអសង្កតៈទៅហ្នឹងឯង នឹងសិតតែឈ្មោះនៃព្រះនិព្វានហ្នឹងគឺដោយសារថាអ្វីអ្វីហ្នឹងទាំងអស់ហ្នឹងវត្តដាក់ហ្នឹងនាមរូបហ្នឹងគឺថាមកដល់ព្រះនិព្វានហ្នឹងគឺត្រូវអស់ត្រូវអស់ហ្នឹងគឺមិនបានអស់ថាវត្តដាក់ហ្នឹងត្រូវអស់ព្រោះមានអរិយមគ្គយើងយើងត្រូវចាប់ត្រង់ថាបើអត់អរិយមគ្គគឺមិនអាចអស់ទេវត្តដាក់ហ្នឹងចឹងហើយអញ្ចឹងអស់ដោយអំណាចនៃអរិយមគ្គហ្នឹងប៉ុន្តែមិនបានមានឈ្មោះថាមកដល់ព្រះនិព្វានព្រោះ ផលសម្រេចរបស់អរិយមគ្គហ្នឹងគឺអនុបាតនិរោធគឺការមិនកើតឡើងហ្នឹងហ្នឹងឯងដែលឈ្មោះថាបានមកដល់ព្រះនិព្វានហ្នឹងគឺការមិនកើតឡើង នៅវត្តដាក់ហ្នឹងមិនកើតនៅរាគៈទុសៈមោហៈមិនកើតនៅតណ្ហាមិនកើតនៅរូបធัวនាមធัวទាំងអស់ហ្នឹងវត្តដាក់ហ្នឹងគឺអនុបាទៈហ្នឹងនឹងអនុបាទោហ្នឹងគឺជាឈ្មោះនៃព្រះនិព្វានហ្នឹងត្រូវអស់អញ្ចឹងអញ្ចឹងបានព្រះនិព្វានហ្នឹងគឺ មានឈ្មោះទៅតាម ដែលអ្វីអ្វីមកដល់ព្រះនិព្វាននឹងឯងត្រូវអស់ហ្នឹងអញ្ចឹងគឺថាមានឈ្មោះផ្ទុយពីវត្តដាក់នឹងទាំងអស់អាហ្នឹងឲ្យយើងយល់ត្រង់តែថាអ្វីអ្វីមកដល់ព្រះនិព្វាននឹងឯងត្រូវត្រូវអស់ខយតិហ្នឹងអញ្ចឹងព្រះនិព្វាននឹងមានឈ្មោះទៅតាមដែលដែលអស់ហ្នឹងអស់វត្តដាក់ហ្នឹងអស់តណ្ហាហ្នឹងអស់រាគៈទោសៈមោហៈហ្នឹងសិតតែជាឈ្មោះនៃព្រះនិព្វានទាំងអស់ហ្នឹងឯងទាំងសូមអនុមោទនីហ្នឹងឯង